បាទអូខេអឺមឧត្តមកតិកូនខ្មែរអានីសមុទ្របាទ hello អឺរមិតាអ៊ំ I'm not okay okay you not okay okay ទៅសួរបងបិសាចបងបិសាច okay អត់ជំរាបសួរបង Jennifer ហើយនិងបង Peter បាទជំរាបសួរកៅសវិតអីគេហៅយដូនតាអីគេចេះ 90ហ្នឹងគាត់ comment ស្អីគេគាត់ឆ្លោឆ្លើឬគាត់ comment ថាឲ្យអញ្ចឹងបាទអូគាត់ថាឲ្យអញ្ចឹងថាថាបាទអីគេកែវសាវរិទ្ធហ្នឹងបាទបាទពាក្យសម្ដីគាត់ហ្នឹងវាបង្ហាញអំពីពូជពងគាត់អត់អីទេបាទអឺបងណានស៊ីតាច់ហើយនឹងរំដួលញ៉ែមបាទអឺបងសាវឿនង៉ែជំរាបសួរអឺអាណាធីបាទជំរាបសួរសវណ្ណសវណ្ណនីបាទជំរាបសួរមេតភូមិគង់វង្ស អឺផ្កាប្រៃបាទជំរាបសួរអឺសៃណាបាទជំរាបសួរបងអូនអឺអូខេបាទអឺឥឡូវយើងអឺនិយាយមុននឹងយើងនិយាយពីរឿងធ្វើបាតកម្មថ្ងៃនេះសូមរំលឹកអឺចេះពីកាមីបាទជំរាបសួរហើយនឹងបងសួនឈៀនបាទតេសរឿនពី YouTube បាទជំរាបសួរបងបាទបាទបង បងស៊ុងឈៀនគាត់អឺក្តាប់ស្វាយតិចទៀតតិចទៀតគាត់ផ្ញើក្តាប់ស្វាយមកហើយអឺរំលឹកបងប្អូននេះគឺជាលេខរបស់ សម្ដេចសកុនត្រឡុងបាទលេខសម្ដេចសកុនត្រឡុងបាទគាត់មានមូលនិធិជួយអ្នកប្រជាធិបតេយ្យខ្មែរក៏ដូចជាក្រុមការងារទូទៅយើងទាំងអស់គ្នាគាត់គឺជាតំណាង សម្រាប់ក្រុមការងារយើង បាទគាត់ជាអ្នកទទួលខុសត្រូវហើយក៏ពួកយើងទាំងអស់គ្នាដូចគ្នាក៏ប៉ុន្តែអឺ បងប្អូនស្គាល់គាត់ច្រើនដូច្នេះយើងសម្រេចតែគាត់ធ្វើជាអ្នកដឹកនាំហើយបងប្អូនឃើញទូរស័ព្ទគាត់នេះបងប្អូនអាចខលទៅតំណែងគាត់ដើម្បីជួយអ្នកវិជាសបតៃនៅខាងក្នុងប្រទេសយើងបាទអឺហើយអ្នកវិជាសបតៃហ្នឹងគឺអឺអ្នកដែលគាត់ប្រយុទ្ធតតាំងទៅនឹងសង្គមផ្ដាច់ការហើយគាត់ចង់ឲ្យមានការផ្លាស់ប្ដូរ ជាវិជ្ជមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតបាទមិនមែនផ្លាស់ប្ដូរដោយអីណាដូចគេចោទប្រកាន់យើងទេបាទហ្នឹងហើយបាទអញ្ចឹងគ្រប់ភាគីណាទាំងអស់ឲ្យតែគាត់មានគោលចំហដូចយើងបាទគឺយើងអឺគ្រប់ត្របាទយើងអត់អត់នេះទេបាទអូខេខ្ញុំផ្ញើខ្ញុំផ្ញើ link ទៅឲ្យបងបិសាចចុះថ្ងៃនេះបានជួបបិសាបងបិសាចនៅលើកម្មវិធីទូទាស់ជាលើកទី1 បាទសូមអធិស្ឋានបងប្អូនចាំមួយផ្លែតខ្ញុំផ្ញើនេះទៅឲ្យបងវិសាយសិនបាទហ្នឹងហើយអូខេបាទបងវិសាខ្ញុំដាក់ចូលក្នុង inbox ហើយបង check មើលខ្ញុំផ្ញើ link ទៅណាបាទអឺបាទហើយចេនុតខ្មែរបាទអូខេអូខេបាទ បាទនេះគឺជាលេខទូរស័ព្ទហើយនៅក្នុងនឹងដែរក៏បងប្អូនអាចតំណងមកគ្រប់ខ្ញុំដែរបាទហើយសម្ដេចសេងរតនាដូចគ្នាបាទបងប្អូនចាំលេខគាត់អឺឥឡូវនេះខ្ញុំខ្ញុំនឹងបង្ហាញលេខខ្ញុំជូនបងប្អូនដែរបាទសូមអធិស្ឋានចាំមួយផ្លែតបាទ បាទលេខនេះគឺដាក់នៅលើអឺបងប្អូនឃើញនៅលើកញ្ចក់ទូរស័ព្ទបងប្អូន បាទអញ្ចឹង គឺលេខរបស់ខ្ញុំបាទបងប្អូនអាចតាក់ទងបាទដូចគ្នា បាទគឺក្រុមការងារយើង បាទបរនីបាទជំរាបសួរបាទជំរាបសួរអូខេអឺខ្មែរអង្គរជនជាតិភាគតិចបាទជំរាបសួរអូខេអង្គរជាតិខ្មែរបាទអូខេអឺឥឡូវនេះយើងនឹងចូលទៅដល់ការ អឺនិយាយពីរឿងអ្នកប្រជាធិបតេយ្យបន្តិចអឺបងលឹមសេង បាទលោកលឹមសេងអឺខ្ញុំនិយាយអំពីរឿងពាក់ព័ន្ធទៅនឹងរឿងអ្នកប្រជាធិបតេយ្យនេះខ្ញុំចង់បញ្ជាក់បងប្អូនដែរអំពីរឿងសមាគមបាទសមាគមដែលមិនច្បាស់លាស់សមាគមដែលយករូបលោកប្រធាន សំរងស៊ីទៅធ្វើ ជាមុខរបររកស៊ីបាទអ្នកខ្លះអ្នកខ្លះគឺយកឈ្មោះយកឈ្មោះយក រូបថតដូចប្រធានហ្នឹងបាទដើម្បីទៅធ្វើការរកស៊ីការរកលុយពីបងប្អូនហើយគោលចំហរបស់គេហ្នឹងគឺគេអត់ធ្វើការ ជាមួយនឹងក្រមការងារយើងទេគេមិនចូលរួមជាមួយនឹង សង្គ្រោះជាតិសហរដ្ឋអាមេរិក CNRPA ដែលទទួលស្គាល់ជាផ្លូវការដោយលោកប្រធានក៏ដូចជាការទទួលស្គាល់ដោយការបោះឆ្នោតពីតាមបណ្ដាសាខាទាំងអស់គេគ្រប់គ្រង បាទគេហៅថា landslide អាមេរិកហៅថា landslide ខ្មែរយើងគេថាឈ្នះដាច់តែម្ដងបាទការបោះឆ្នោតកន្លងទៅ នេះ បាទដោយសារតែមនុស្សមួយក្រុមគេព្យាយាមបំបែកកម្លាំងនៅក្នុង សង្គ្រោះជាតិសហរដ្ឋអាមេរិក គេបានធ្វើអូសទាញឲ្យមានសាខាខ្លះគាត់មិនចូលរួមបាទហើយគេក៏ទៀមទាទៀមទាឲ្យមានការបោះឆ្នោត បាទគឺទៀមទាឲ្យមានការបោះឆ្នោត ដើម្បីឲ្យគេនឹងបានអស់ចិត្តយើងក៏បោះឆ្នោត បាទដល់ទៅបោះឆ្នោតទៅកម្លាំងអ្នកដែលធ្វើការហ្នឹងគាត់ឈ្នះបាទគឺកម្លាំងចាស់បាទថ្នាក់ដឹកនាំចាស់គឺលោកប្រធាន អង្គរដ្ឋាភិបាលហើយនឹងជាកម្លីបងរាគាហ្នឹងគឺគាត់នៅតែទទួលបានការគ្រប់គ្រងពីគ្រប់សាខាទាំងអស់ អញ្ចឹងគាត់ឈ្នះបាទនឹងឈ្នះដាច់តែម្ដងហើយខ្ញុំសូមបន្តទៀតបាទសូមអញ្ជើញបងមិនសាច់ប្រុសចូលសិនហើយគាត់មកដល់ហើយកុំឲ្យគាត់ចាំយូរបាទហ្នឹងហើយបាទបាទជំរាបសួរបងបងសគុណណាហៅបិសាច់ប្រុសបាទជំរាបសួរលោកដាលេហើយជំរាបសួរបងប្អូនប្រិយមិត្តយើងដែលដែលតាមដានទូទាស់មនសិការទាំងអស់គ្នាជំរាបសួរទាំងអស់គ្នាបាទ បាទអរគុណបងដែលបានផ្ដល់ឱកាសចូលរួមនៅក្នុងកម្មវិធីទូរនមនសិការបងស្វាប់បានចូលជាមួយនឹងស្ត្រីទូទួរបស់យើងហើយ គឺលោកជំទាវធីតាហើយនិងលោកជំទាវសូហ្វីលើកនេះជាលើកទី1ដែលយើងបានជួបគ្នានៅក្នុងកម្មវិធីផ្សាយផ្ទាល់ពីព្រោះយើងជួបគ្នានៅក្នុងក្រុមស៊ីត្រាវរាល់ថ្ងៃបាទហើយអរគុណលោកដាលេដែលបានឲ្យ ផ្ដល់កិត្តិយសឲ្យខ្ញុំចូល ផ្សាយបន្តផ្ទាល់នៅយប់នេះបាទគៀកិត្តិយសខ្ញុំដែរដែលបានបងចូលរួមនៅក្នុងកម្មវិធីផ្សាយនេះពីព្រោះបងខ្ញុំដឹង ថាបងបានដឹងពីរឿងច្រើនពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ខាងក្រៅជាពិសេសហ្នឹងបងតាមដានរឿងអាមេរិកហើយអីសំទោសរឿងសូវៀតហើយនិងអ៊ុយក្រែនហ្នឹងច្រើនជាងខ្ញុំបាទច្រើនជាងខ្ញុំដូច្នេះមានអ្វីដែលជាបទពិសោធន៍បងក៏បងអាច ជំរាបជូនបងប្អូនយើងនៅក្នុងពេលបន្តិចទៀតនេះហើយក៏យើងនឹងនិយាយគ្នាអំពីរឿងទៅធ្វើបាតកម្មដែរហើយខ្ញុំចង់ឲ្យបងចូលរួមថាបងត្រៀមទៅយ៉ាងម៉េចហើយយ៉ាងម៉េចអានឹងយើងបន្តភាសាទៀតប៉ុន្តែមុននេះខ្ញុំកំពុងតែនិយាយអំពីរឿងសមាគមសមាគមដែលគាត់ យកផ្លាកយកឈ្មោះលោកប្រធានសំរងស៊ីយក logo របស់សង្គ្រោះជាតិនឹងតកែឆ្នៃដើម្បីឲ្យធ្វើមានការភ័ន្តច្រឡំណាបាទហើយគេយករូបលោកប្រធានទៅដាក់នៅកណ្ដាលយកទៅផុសរាវទៅអីហ្នឹងធ្វើឲ្យបងប្អូនយើងនឹងគាត់ច្រឡំហើយខ្ញុំក៏ចង់ប្រាប់អំពីសាវតារបស់សមាគមហ្នឹងក៏ដូចជាមនុស្សនៅក្នុងសមាគមហ្នឹងបាទគឺពួកគាត់សិតតែជាអ្នកដែលធ្វើការរៀបរៀងទៅនឹងការងារសង្គ្រោះជាតិតាំងពីដើមមកបាទ ដោយសារតែគាត់មាន ការមិនពេញចិត្តមានបញ្ហាផ្ទាល់ខ្លួនរបស់គាត់ហ្នឹងបាទបាទការគិតឃើញហើយបញ្ហាផ្ទាល់ខ្លួនរបស់គាត់ហ្នឹងគាត់ក៏បានដើរចេញពីក្រមគណៈបកសង្គ្រោះជាតិអាមេរិកហើយគាត់ធ្វើកិច្ចការអ្វីតាមតែការគាត់នឹកឃើញរបស់ពួកគាត់ហ្នឹងហើយអ្វីដែលវាហួសចិត្តតទៅទៀតហ្នឹងគឺបច្ចុប្បន្ននេះគឺគាត់បានយកអឺ លោកប្រធានរូបលោកប្រធាននឹងយកទៅអោបនៅនឹងនឹងក្រមគាត់ប៉ុន្តែប៉ុន្តែការងារហើយនឹងសកម្មភាពពួកគាត់នឹងបែរជារៀបរៀងគណៈបកភ្លើងទៀនទៅវិញបាទគាត់មិនមែនជួយធ្វើកិច្ចការឬក៏ក្នុងអ្នកប្រជាធិបតេយ្យទេ បាទគាត់បែរជា ទៅរៀបរៀងទៅនឹងគណៈបកភ្លើងទៀនហើយទោះបីជាយើងមិនមានអ្វីជាប់ពាក់ព័ន្ធទៅនឹងគណៈបកភ្លើងទៀនក៏ដោយក៏ប៉ុន្តែយើងបានចាត់ទុកថាគណៈបកភ្លើងទៀននោះគឺជាអ្នកប្រជាធិបតេយ្យពិតប្រាកដដែលគាត់រៀបចំកម្លាំងរៀបចំអីយើងឃើញការគាត់ឆន្ទៈគាត់នោះគឺពិតជាចង់បានការប្រកួតប្រជែងដោយពុតប្រកបមិនមែនប្រកួតប្រជែងដើម្បីតែទៅកំដរគេទេបាទគឺគាត់ចង់ប្រកួតប្រជែងដណ្ដើមយកអឺ តួនាទីនៅក្នុងភូមិនៅក្នុងឃុំសង្កាត់ហ្នឹងយក ទៅបម្រើប្រជាពលរដ្ឋដូចដែលអ្វីដែលសង្គ្រោះជាតិធ្លាប់ធ្វើហ្នឹងគឺសង្គ្រោះជាតិយើងតែងតែឃោសនាថាដកមេភូមិបម្រើបកដាក់មេឃុំបម្រើរាជបាទអាហ្នឹងគឺជាអ្វីដែលឃើញភ្លឹងទៀនគាត់ប្រើពាក្យហ្នឹងដូចគ្នាហើយម្យ៉ាងទៀតមនុស្សរបស់គណៈបកភ្លឹងទៀនហ្នឹងលឹះលុបភាកច្រើនគឺសពតែជាអតីតអ្នកសង្គ្រោះជាតិដែលត្រូវបានគេរំលែងបាក់របស់គាត់ពួកគាត់គ្មានផ្ទះជ្រក ហើយគាត់ក៏ទៅចូលរួមភ្លើងទៀនបាទអញ្ចឹងសម្រាប់ពួកយើង យើងអត់មានគោលនយោបាយអ្វីទៅប្រឆាំងនឹងគណៈបកភ្លើងទៀននេះបាទគោលដៅរបស់យើងតាំងពីដើមមកគឺយើង ប្រឆាំងតែនឹងជនផ្ដាច់ការតែនឹងរបបផ្ដាច់ការតែតែមួយមុខគត់បាទដែលជាដៃគូរបស់យើងយើងមិនតែចាត់ទុកគណៈបកអីផ្សេងទៀតនឹងធ្វើជាដៃគូទេបាទវាមិនមែននៅក្នុងការងាររបស់យើងទេបាទអញ្ចឹងអឺ ខ្ញុំចង់ជម្រាបបញ្ជាក់បងប្អូនថាក្រុមគេហ្នឹងគឺមិនមែនជាអ្នកដែលទៅរកអឺជួយផលប្រយោជន៍ដល់សង្គមជាតិទេបាទដែលគេយកសង្គមជាតិផ្លាកសង្គមជាតិហើយនឹងយករូបលោកប្រធានទៅដាក់ហ្នឹងគឺជាការធ្វើនឹកឃើញទៅតាមចិត្តរបស់គេទេបាទនៅក្នុងកិច្ចប្រជុំដែលគេបានហៅលោកប្រធានចូលរួមនោះក៏លោកប្រធានបានបានបញ្យលហើយណែនាំហើយបាទគាត់បានមានប្រសាសន៍ថាបើទោះបីជា លោកមិនជាប់ពាក់ព័ន្ធទៅនឹងគណៈបកណាក៏ដោយក៏ប៉ុន្តែលោកមិនមានគោលការណ៍អ្វីដើម្បីទៅប្រឆាំងទៅរារាំងគេអ្នកនៅខាងគណៈបកដតៃទៀតមិនអោយទៅចូលរួមប្រកួតជាមួយនឹងហ៊ុនសែនទេបាទគាត់បានបញ្ជាក់ច្បាស់ណាស់បាទដូច្នេះកុំអោយយើងមានការយល់ច្រឡំហើយខ្ញុំចង់បញ្ជាក់ថាកន្លងមកហ្នឹងតាំងពីរឿងនាឡិកាម្លេះតាំងពីរឿងលុយនាឡិកាលោកប្រធានម្លេះបាទគឺក្រុមរបស់សមាជិកគេហ្នឹងគឺគេអឺ គ្នាគ្នាគេនឹងគេហ៊ានបោះបោះអាសិលឹកបានយលការដោយខ្លួនគេទៅទៀតណាបាទហើយលក់ហើយចឹងទៅគេយកលុយនឹងធ្វើជាចំណាត់ឆ្នាំធ្វើជាចំណាត់ខ្មាំងគេលក់លុយនឹងបានហើយគេមិនយកលុយនឹងទៅឲ្យស្ថាប័នទទួលខុសត្រូវគណៈកម្មការទទួលខុសត្រូវនីលការទេគឺគេយកទៅធ្វើអ្វីតាមអំពើចិត្តគេគេយកទៅចែកមនុស្សដែលគេ ចាត់ទុកថាជាអ្នកដែលគេអាចលើកទឹកចិត្តទិញទឹកចិត្តបានហើយដោយសារតែបងប្អូនមួយចំនួនហ្នឹងគាត់ចាញ់បោកលុយគេឧបត្ថម្ភហ្នឹងណាគាត់ជឿគេហើយឥឡូវហ្នឹងគាត់បានអាលុយហ្នឹងធ្វើឲ្យអ្នកគាត់មានឥទ្ធិពលទៅលើមនុស្សមួយចំនួនតូចទេនៅខាងក្នុងហ្នឹងគឺគេហាមមិនឲ្យគាត់ហ្នឹងទៅចូលរួមជាមួយបកនយោបាយណាទាំងអស់ឲ្យរងចាំតែសង្គ្រោះជាតិមួយមុខទៅបានហើយបាទអាហ្នឹងឯងគឺជាការធ្វើវិខាំងសនាដោយយក ថវិកាដែលបន្លំពីការលក់នាឡិការបស់លោកប្រធាននឹងយកទៅធ្វើអារឿងទុច្ចរិតអស់ហ្នឹងហើយរឿងសមាគមអស់ហ្នឹងគឺថាបាទខ្ញុំខ្ញុំមិនចង់និយាយទេខ្ញុំទុកឱកាសឲ្យគេយូរហើយប៉ុន្តែគេធ្វើឡើងកាន់តែតែបង្កអាភាពរងារញ៉ៃទៅភាពរងារញ៉ៃទៅដោយសារតែអឺមានបងប្អូនយើងមួយចំនួនហ្នឹងគាត់ទៅចូលចូលលុយហើយគាត់មកវិញគាត់សង្ហាចិត្តគាត់អន់ចិត្តគាត់ថាហេតុអីបានជាអឺអឺ មិនប្រាប់គាត់ពីមុនដូច្នេះខ្ញុំថាឥឡូវខ្ញុំទៅតែប្រាប់ឯងបាទគឺក្រមគេនឹង គឺមិនមែនជាក្រមធ្វើការជាមួយនឹងសង្គមជាតិទេ បាទសូមអឺបងប្អូនកុំឲ្យមាន ការយល់ច្រឡំបាទហើយអឺបន្ទាប់មកនេះគឺក៏សូមអញ្ជើញអឺបងបិសាចបងបិសាចអេគាត់ទៅហៅគាត់បងបិសាចតាមពុតឈ្មោះគាត់សគុណណាទេបងប្អូនណាបាទបាទជាប់មាត់ហើយឥឡូវបងសគុណណាបង អឺយើងនិយាយទៅពីរឿងធ្វើបាតកម្មវិញម្ដងបងត្រៀមទៅបងបាតកម្មហើយបងអាចមានពេលទៅចូលរួមទេបាតកម្មថ្ងៃទី12ខាងមុខនេះបាទបាទអឺជម្រាបសួរបងប្អូនម្ដងទៀតបាទអឺពួកពួកខ្ញុំនៅខាងនេះកំពុងត្រៀមខ្លួនហើយយើងកំពុងត្រៀមខ្លួនហើយនឹងប្រមូលគៀងកោបងប្អូនយើងដែលនៅខាងម្ដុំខាង East Coast នេះ ដែលដែលគ្រប់គ្រងគណៈបកខាងប្រជាធិបតេយ្យពួកយើងដើម្បីយើងនឹង ធ្វើដំណើរទៅថ្ងៃហ្នឹងទៅទៅទទួលហ៊ុនសែនបាទបើទៅបាតកម្មបាទមិនមែនទទួលហ៊ុនសែនទេមិនមិនមែនទទួលក្នុងន័យថាយើងទទួលខាងស្វាគមន៍គាត់ទេប៉ុន្តែយើងទៅស្វាគមន៍គាត់ខាងខាងប្រឆាំងវិញបាទបាទ អរគុណបងតបធម្មតាទេបងអារឿងទៅទទួលហ្នឹងយើងថាយើងទៅទទួលអាហ្នឹងវាធម្មតាទេទៅទទួលហ្នឹងទៅទទួលពងមន់ឬក៏ទៅទទួលអីចឹងទៅយើងអាចប្រើនឹងបានវាជានៃទូទៅក៏ប៉ុន្តែពាក្យថាទៅទទួលហ្នឹងមិនមែនមានន័យថាទៅលើកទឹកចិត្តទេបាទបាទទៅហ្នឹងគឺទៅដើម្បីស្រាខោហ៊ុនសែននៅនឹង DC ហ្នឹងយើងឃើញថាហ៊ុនសែនគាត់បានត្រៀមរៀបចំបញ្ជូនមនុស្សគាត់គាត់ចំណាយលុយច្រើនណាបងហើយអឺ បងមានដឹងដំណឹងអីខ្លះនេះពីខាងគេនោះបងបាទអ្វីដែលខ្ញុំបានដឹងលិហិលិហិមកដែរថាគាត់ហ៊ុនសែនបានបញ្ជូនគាត់ថាក្រមកូនចៅគាត់គ្នាគាត់តាំងពី តាំងពីមួយខែមុនតាំងពីការដែលគេ schedule ជាលើកដំបូងបាទពួកហ្នឹងគេមកតាំងពីជំនាន់ហ្នឹងមកតាំងពីប្រមាណខែដំបូងមកត្រៀមចាំគេមកគ្រប់គ្រងហ៊ុនសែនហ្នឹង ហើយអ្វីដែលខ្ញុំអឺបានបានលើថែមទៀតហ្នឹងគឺអឺគាត់ថាគាត់នឹងមកដូចថាជួបជាមួយ បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលគ្រប់គ្រងខាងគណៈបកប្រជាជនហ្នឹងនៅក្នុងសហរដ្ឋអាមេរិកនេះដល់ដល់ជិតទៅ1000នាក់ណោះ1000នាក់អីហ្នឹងប៉ុន្តែយើងមិនដឹងថាថាច្បាស់ពិតមែនឬក៏ឬក៏គាត់និយាយគ្រាន់តែមានន័យថាឲ្យខាងពួកយើងនេះបាក់ទឹកចិត្តអីអញ្ចឹង ជាខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនយើងដែលដែលគ្រប់គ្រងខាងប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកនេះយើងកុំបាក់ទឹកចិត្តទោះបីក្រុមគ្នាគេមកប្រមាណអ្នកមានប្រមាណរយ ប្រមាណពាន់អ្នកក៏ដោយប៉ុន្តែពួកនឹងសិតជាជាចេញមកដោយដោយភ័យខ្លាចដោយព្រួយបារម្ភទេអត់មានកាលដោយថាទៅដោយទឹកចិត្តទៅដោយកម្លាំងគ្រប់គ្រងជួនកាលអាច ទៅដោយសារមិត្តភ័ក្តិស្គាល់គ្នាឬក៏ការរាប់អាននេះខ្លាំងពេកដោយថាមិនហ៊ានប្រកែកគឺគឺទៅតែប៉ុណ្្នឹងបាទបាទអរគុណបងអ្វីដែលបងបានបញ្ជាក់ហ្នឹងគឺថាប្រហែលជាខ្ទង់1000នាក់ហ្នឹងមិនមែនជាពាក្យជាចាំអារម្មណ៍ទេគឺហ៊ុនសែនគាត់បាននិយាយទៅលើវេទិកានោះខ្ញុំដូចជាលើកសួរគាត់និយាយដែរគាត់ថា មានអ្នកទៅទទួលគាត់ហ្នឹងប្រហែលជា1000នាក់បាទហ្នឹងគឺជាសម្ដីរបស់ហ៊ុនសែនគាត់បានអួត 4ហ្នឹងក៏ប៉ុន្តែដែលខ្ញុំមិនដឹងថាចំនួនពិតប្រកបហ្នឹងវាយ៉ាងម៉េចទេពីព្រោះរឿងដឹងហើយសម្ដីហ៊ុនសែនមិនអាចយកជាការបានទេហើយខ្ញុំជឿថាក្នុងចំណោម1000នាក់នេះបើសិនជាមានមកមែនបើសិនជាមានមកមែនភាកច្រើនគឺជាក្រមគ្រួសារក្រមគ្រួសាររបស់គណៈបពាជាជននឹងបាទទី1ហើយទី2គឺអ្នកដែលហ៊ុនសែនសម្ដោងមកពីអឺ មកពីស្រុកខ្មែរពីព្រោះដូចបងបានមានប្រសាសន៍ជាងគេមានក្រុមគេមកមុនប្រហែលហើយគេមួយខែ មុនអញ្ចឹងទៅគេមានអ្នកមករៀបចំវគ្គទី1មានអ្នកមកជើងវគ្គទី2អ្នកមកវគ្គទី1វគ្គទី2ហ្នឹងគឺគេ ជីកតែកប៉ាល់ហោះអាកៅអីថោកទេកៅអីអីគេ economy កៅអីថោកជាងគេហ្នឹងបាទបាទបាទហ្នឹងហើយ economy class ហ្នឹងជីកតែហ្នឹងឯងហើយវគ្គទី3ហ្នឹងបានគេមកកប៉ាល់ហោះរួមជាមួយហ៊ុនសែនអីចឹងទៅបាទអាចម៉ៅកប៉ាល់ហោះអាចអីដូចមុនទៀតអញ្ចឹងក៏យើងមិនដឹងដែរប៉ុន្តែ3ដំណាក់កាលនេះយើងមិនដឹងថាគេបញ្ជូនមនុស្សពីស្រុកខ្មែរមកបានប្រមាណអីប្រមាណនេះវាជាអ្វីដែលហ៊ុនសែនគាត់បានប្រកាសតែខ្លួនគាត់ទេក៏ប៉ុន្តែខ្ញុំ ចង់ជម្រាបបងប្អូនយើងថាបើសិនជាគេមកអញ្ចឹងមែនយើងចង់ដឹងការពិតសូមបងប្អូនមកទាំងអស់គ្នាបងប្អូនដែលដែលដែលដែលដែលស្អប់ទៅនឹងការដឹកនាំរបស់ហ៊ុនសែនណាបាទសូមបងប្អូនមកឲ្យបានច្រើនទាំងអស់គ្នាអ្វីដែលខ្ញុំបានប្រកាសថ្ងៃនេះគឺសូមបងប្អូនមេត្តាបើអាចជិះពេលមកបានទោះបីជាធ្វើនៅចំថ្ងៃពហោះថ្ងៃដែលយើងមិនថ្ងៃយើងធ្វើការក៏ដោយប៉ុន្តែបើបងប្អូនជាពិសេសបងប្អូននៅ East Coast ដែលនៅក្បែរក្បែរហ្នឹងបាទ បងប្អូនអាចដាក់ច្បាប់សុំគេឈប់មួយថ្ងៃមកបាទខ្ញុំសុំបងប្អូនឈប់មួយថ្ងៃមកដើម្បីតែមួយថ្ងៃទេបាទបាតកម្មចប់បែខ្ទង់ម៉ោងថ្ងៃត្រង់យើងហូបបាយម៉ោង1ម៉ោង2អីយើងអាចត្រឡប់ទៅផ្ទះយើងវិញបានណាបាទទៅតាន់វិញហ៎បាទហើយអឺ រឿងមួយទៀតនោះ គឺថ្ងៃទី12នេះមិនមែនមានតែបងប្អូនខ្មែរយើងទេបងប្អូនបាទមិនមែនមានតែបងប្អូនខ្មែរយើងទេដែលទៅអឺបាតកម្មប្រឆាំងនឹងហ៊ុនសែននោះបាទខ្ញុំចង់ជម្រាបបងប្អូនថានេះគឺជាប្រវត្តិសាស្ត្រប្រវត្តិសាស្ត្រនៅក្នុងទឹកដីអាមេរិកក៏ដូចជាប្រវត្តិសាស្ត្រនៅក្នុង ការធ្វើបាតកម្មរបស់បងប្អូនខ្មែរយើងដែរដែលយើងបានចូលរួម ជាមួយនឹងជាតិសាសន៍ដតីជាពិសេស គឺបងប្អូនខាងភូមិមាបាទ បងប្អូនដឹងហើយជនជាតិភូមិមាគឺគាត់មានការខឹងសម្បាខ្លាំងណាស់ទៅនឹងមេដឹកនាំផ្ដាច់ការរបបហ៊ុនសែននឹងដែរទៅបើកមុខស្វាគមន៍មីងអងលៀងទៅភូមិមាកាលពីប្រហែលខែមុននឹងបាទធ្វើឲ្យប្រជាពលរដ្ឋភូមិមានឹងក្តៅក្រហាយខឹងនឹងហ៊ុនសែនដឹករូបហ៊ុនសែនជាច្រើនបាទដូច្នេះពួកគេត្រៀមជានិច្ចគេត្រៀមណាស់ឲ្យតែឃើញមុខហ៊ុនសែនមកគឺគេនឹងចូលរួមជាមួយបងប្អូនខ្មែរយើងធ្វើបាតកម្មបាទដូច្នេះ ការបងប្អូននេះគឺជាការរំភើបមួយសម្រាប់លោកខ្ញុំក៏ដូចបងសកលណាដូចគ្នាពួកយើងរំភើបនឹងទៅចូលរួមធ្វើបាតកម្មជាមួយនឹងបងប្អូនភូមិហើយបើតាមខ្ញុំដឹងនឹងមានបងប្អូនថៃក៏គេចូលរួមដែរដោយសារតែ ប្រទេសថៃហ្នឹងក៏គេមិនពេញចិត្តប្រយុទ្ធច័ន្ទអូចាដែរបាទរឿងប្រយុទ្ធច័ន្ទអូចាអឺ តាមចាប់អីវ៉ាន់ខាលើមចាប់អីហ្នឹងបាទរឿងហ្នឹងក៏គេមិនពេញចិត្តដែរបាទដូច្នេះការប្រជុំមកលើកហ្នឹងគឺមានចម្រោះជាតិសាសហើយខ្ញុំមិនតន់ច្បាស់ទេថាមានជនជាតិវៀតណាមហ្នឹងគេមកដែរប៉ុន្តែគេមិនមែនមកគ្រប់គ្រងទេគឺគេប្រឆាំងប្រឆាំងមេដឹកនាំគេដូចគ្នា ជាប្រទេសហ្នឹងគឺជនជាតិវៀតណាមដែលនិយមរបបសេរីដែលស្អប់កុម្មុយនីសបាទគេក៏មកមកមកមកប្រឆាំងដែរដូច្នេះអឺខ្ញុំតិចបងខ្ញុំតិចកាត់ស្លោមដែរ បាទអឺហើយខ្ញុំមានដឹងដំណឹងមួយទៀតចង់ជម្រាបប្រាប់បងប្អូនដែរខ្ញុំបានឮថាអឺទូតទូតអាមេរិកកាំងនៅទីក្រុងភ្នំពេញហ្នឹងគាត់បានគេហៅថាបិទវីសាថាដោយថាមិនមិនផ្ដល់ឲ្យវីសាដល់បាក់ពួកហ៊ុនសែននឹងមកមកទៀតណាបាទអានឹងជាការខ្ញុំឮខ្ញុំឮអញ្ចឹង ហើយហើយអ្វីមួយទៀតដែលគោលបំណងការប្រជុំកម្ពុជាអាស៊ាន នៅសហរដ្ឋអាមេរិកនេះ គឺវាចំនឹងថ្ងៃបុណ្យខួបគម្រប់47ឆ្នាំអញ្ចឹងបើខ្ញុំចាំមិនច្បាស់ទេបងប្អូនជួយប្រាប់ផងគម្រប់ខួប47ឆ្នាំរវាងសហរដ្ឋអាមេរិកនិងនិងអាស៊ានបាទបងបាទ បាទហ្នឹងហើយអញ្ចឹងអញ្ចឹងបើបើខ្ញុំចាំមិនច្បាស់ទេគឺលោកប្រធានធិបតីโจ Biden ដែលដែលគាត់អញ្ជើញក្រុមមេដឹកនាំអាស៊ានមកដោយដោយផ្ទាល់ហ្នឹងដែលមកប្រជុំនៅនៅ Washington DC យើងថ្ងៃទី12ខែ5ហ្នឹងគឺចំតែថ្ងៃគោរពខួប47ឆ្នាំមែនអញ្ចឹងរវាងតំណាក់តំណងសហរដ្ឋអាមេរិកនិងអាស៊ានអឺពីព្រោះ កើតឡើងការតំណាក់តំណងគ្នានេះតាំងពីឆ្នាំ1989បើខ្ញុំចាំមិនច្បាស់ទេខ្ញុំបានមើលព័ត៌មានខាងខាងអាមេរិកចុះផ្សាយដែរប៉ុន្តែប្រហែលជា ខ្ញុំភ្លេចទៅអត់បានយកឯកសារហ្នឹងមកច្បាស់លាស់ប៉ុន្តែខ្ញុំសង្ស័យថារយៈពេល between ហ្នឹងបាទបងប្អូនបាទប៉ុន្តែគោលបំណងដែលសហរដ្ឋអាមេរិកចង់ហៅប្រជុំជាមួយ ក្រុមកម្ពុជាមេដឹកនាំអាស៊ាននៅលើកនេះគឺ គឺចង់មានបំណងចង់វិបត្តិគឺមានវិបត្តិច្រើនណាស់នៅក្នុងខាងតំបន់អាស៊ានហ្នឹងដូចជាវិបត្តិនៅភូមាហើយនិងវិបត្តិសមុទ្រចិនខាងត្បូងតកតងនឹងប្រទេសខ្លះប្រទេសខ្លះដែលថាបដូររបបដែលថាពីរបបប្រជាធិបតេយ្យមករបបផ្ដាច់ការវិញយើងដូចជាភូមាថៃហើយនិងហ្វីលីពីនអ្វីដែលខ្ញុំដឹង មួយទៀតតាមសារព័ត៌មានរបស់សហរដ្ឋអាមេរិកគឺលោកប្រធានាធិបតី Joe Biden ហ្នឹងអត់បានអញ្ជើញក្រុមតំណាងឲ្យភូមាហើយនឹងហ្វីលីពីនប្រធានាធិបតីហ្វីលីពីនដែលគាត់នឹងត្រូវផុតអាណត្តិនៅខែក្រោយនេះ លើកលែងតែការបោះឆ្នោតនឹងមានអ្នកដែលស្នងតំណែងប្រធានាធិបតីហ្វីលីពីននឹងហើយបានវាអាចមានការប្រែប្រួលតទៅទៀតបាទបាទបាទ អរគុណបងហើយខ្ញុំចង់លើកទឹកចិត្តបងប្អូនឲ្យទៅចូលរួមឲ្យបានច្រើនហើយបើសិនជាយើងទៅនឹងបាទគឺមានចម្រោះជាតិសាសន៍ណាបងប្អូនបាទហើយទោះបីជាពេលហ្នឹងបើសិនជាយើងឃើញជនជាតិវៀតណាមគេទៅហ្នឹងក៏យើងចូលរួមជាមួយគេដែរដោយសារតែគេទៅនេះមិនមែនទៅទទួលហ៊ុនសែនទេណាបងប្អូនបាទបាទជនជាតិវៀតណាមដែលគេទៅហ្នឹងគឺគេប្រឆាំងទៅនឹងអាមេដឹកនាំកុម្មុយនីសរបស់គេនៅនៅក្នុងប្រទេសគេទេបាទគឺជាជនជាតិវៀតណាមសេរីដែលនិយម ប្រជាធិបតេយ្យបាទដោយពួកយើងអញ្ចឹងបាទពួកយើងអញ្ចឹងពួកយើងក៏មិនពេញចិត្តហ៊ុនសែនដែរហើយគេនោះគេមិនពេញចិត្តមេដឹកនាំវៀតណាមរបស់គេនឹងដែរគឺគេចង់ឲ្យវៀតណាមនឹងคล้ายទៅជារបបសេរី បាទអញ្ចឹងវាមានច្រើនជាតិសាសន៍នៅថ្ងៃនោះហើយយើងត្រៀមទៅចូលរួមដូច្នេះខ្ញុំមិនដឹងថាហ៊ុនសែននឹងគាត់គាត់គាត់នឹងយ៉ា គាត់នឹងចំណាយលុយប្រមាណលានទេបាទពីព្រោះសម្រាប់ ការមក លើកចុងក្រោយនៅក្នុងឆាកជីវិតរបស់គាត់ហ្នឹងណាបងបាទបាទបាទបាទអឺអឺបងប្អូនបើតាមខ្ញុំអឺការផ្សាយព័ត៌មានរបស់ហ៊ុនសែនហ្នឹងគាត់គាត់មកហ្នឹងក្នុងនាមគាត់ជាអឺជាមេដឹកនាំប្រធានអាស៊ានហើយគាត់អឺ ដោយថាមាន យន្តហោះខ្លួនឯងមានយន្តហោះដែលប្រចាំប្រទេសកម្ពុជាយើងពីព្រោះពីមុនមកយើងមិនដែលឮថាប្រទេសកម្ពុជាយើង មាន បណ្ដាញក្រុមហ៊ុនយន្តហោះមួយខ្លួនឯងដែលអាចហោះឆ្លងទ្វីបបានទេតែតែឥឡូវនេះតែតែឥឡូវនេះខ្ញុំឮសម្ដីហ៊ុនសែនគាត់បាននិយាយថាគាត់មានយន្តហោះកម្ជាមួយយន្តហោះខ្លួនឯងដែល ដែលហោះរំលងទ្វីបមកទឹកដីសហរដ្ឋអាមេរិកនេះជាលើកទី1ខ្ញុំខ្ញុំបានឮតាំងពី រយៈពេល40ឆ្នាំហ្នឹងខ្ញុំមិនដែលឮថាប្រទេសកម្ពុជាយើងមានក្រុមហ៊ុនយន្តហោះដែលអាចហោះឆ្លងទ្វីបបាន មានតែហោះតាមតំបន់អាស៊ានជិតជិតនឹងបាទអូអូខេខ្ញុំក៏អត់ដែរដឹងដែរបងអញ្ចឹងហ៊ុនសែនហ្នឹងគឺបងសូមបងបញ្ជាក់ភាសាទៀតបងហ៊ុន យន្តហោះហ្នឹងជាយន្តហោះរបស់ក្រុមហ៊ុននេះគេបង អឺយន្តហោះហ្នឹងតាមខ្ញុំឮដូចជាយន្តហោះរបស់ Royal Cambodia យើងហ្នឹង Royal ឈ្មោះជាឈ្មោះជាខ្មែរយើងប៉ុន្តែអឺនៅ ពីក្រោយក្រុមហ៊ុនហ្នឹងយើងយើងអត់ដឹងថាអ្នកណាជា ជាម្ចាស់ក្រុមហ៊ុនហ្នឹងទេបើព្រោះពីដើមមកខ្ញុំមិនដែលឮយីធ្លាប់ឮអា Royal ក្រុមរបស់ កម្ពុជាចឹងដែរប៉ុន្តែអត់ដែលឮថាហោះចេញឆ្លងក្រៅឆ្លងទ្វីបឆ្លងអីឆ្ងាយចឹងណាបាទឥឡូវទៅលឺលើកទី1គាត់ថាគាត់នឹងប្រើយន្តហោះខ្លួនឯងហោះមកសហរដ្ឋអាមេរិកនេះប៉ុន្តែអ្វីដែលខ្ញុំមិនយល់សម្ដីគាត់និយាយគាត់ថាគាត់ហោះមកសហរដ្ឋអាមេរិកនេះប៉ុន្តែគាត់ចុះចាក់សាំងនៅឥណ្ឌាបាទខ្ញុំមិនយល់ហើយចុះចាក់សាំងនៅឥណ្ឌាឲ្យបានឡើងបន្តទៀតមកសហរដ្ឋអាមេរិកវាមើលទៅដូចថាអត់ ត្រូវដោយថាខុសសំណោកនៅការគាត់និយាយហ្នឹងមកដោយថាដូចគ្នាយើងខុសណាទៅចុះឥណ្ឌាហើយហប់មកអាមេរិកផ្ទាល់អញ្ចឹងទេគឺគឺឆ្ងាយណាគឺអាចធ្លាក់ឬអស់សង្កដាលផ្លូវខ្ញុំមិនដឹងដែរគេមានបណ្ដាញផ្លូវយន្តហោះគេផ្សេងដូចថាគេទៅតាមកូរ៉េទៅគេហោះតាម Go back still here គេហោះឆ្លងទ្វីបទៅខាង ខាងអឺរ៉ុបខាងអឺរ៉ុបហើយបានមកសហរដ្ឋអាមេរិកចឹងប៉ុន្តែនេះជា បណ្ដាញក្រុមហ៊ុនយន្តហោះថ្មីរបស់របស់ហ៊ុនសែនបាទបាទហ្នឹងហើយបងនៅពេលដែលបង បានលើក អំពីរឿងយន្តហោះហ្នឹងខ្ញុំក៏បង្ហាញអំពីអ្វីដែលខ្ញុំចូលទៅមើលគឺប្រភេទយន្តហោះ Airbus អាធំបាទអាធំហ្នឹងគឺចំងាយដែលគេចាក់សាំងពេញម្ដងហ្នឹងគឺគេអាចហោះបានប្រហែលជា 7000បាទ7300ម៉ាយទេ បាទបាទនេះគឺទៅ7500ម៉ាយស្មើនឹងចម្ងាយ1000ដល់13500គីឡូទៅ14000គីឡូដូច្នេះចម្ងាយ ពីប្រទេសកម្ពុជាមករដ្ឋតិចសាសណាបង ពីកម្ពុជាយើងមករដ្ឋតិចសាសហ្នឹងគឺចម្ងាយអឺ10000 ដូចជា18000គីឡូទៅហើយបាទដូច្នេះมันអាចហោះ direct មកបានទេបាទប្រភេទយន្តហោះដែលគាត់ចង់និយាយហ្នឹងបាទអញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូនអឺបាទអមភាសាទៀតអឺ and from uh, Cambodia to Washington DC បាទ ហ្នឹងហើយបាទអឺចំចំងាយពីពីខ្មែរទៅ Washington DC បាទហោះ direct ហ្នឹងគឺចម្ងាយ14000បាទ14000គីឡូម៉ែត្របាទ14000គីឡូអាហ្នឹងយើងហោះ direct បាទហោះ direct ហើយអ្វីដែលយើងឃើញគឺ14000គីឡូហ្នឹងគឺគឺត្រឹមល្មមបាទហើយក៏ប៉ុន្តែ ចង់ជំរាបថាយន្តហោះគេអាចហោះដល់អស់សាំងដល់ដល់ដល់បាតសាំងអញ្ចឹងទេបងបាទបាទ គឺគេអត់ដែរហោះដល់ដល់ទៅបោះដល់ទៅបាតសាំងចឹងទេគឺគេត្រូវតែឈប់ចាក់សាំងបាទត្រូវតែឈប់ចាក់សាំងហើយគេមិនអាចយន្តហោះហ្នឹងទៅហោះដល់ទៅដល់ទៅ empty ដល់ទៅបាតសាំងទេដូច្នេះអឺអ្វីដែលគាត់និយាយនឹងខ្ញុំមិនដឹងលើកលែងតែគាត់ប្រើប្រភេទយន្តហោះ ខុសពីអា Boeing 787បាទបើតាមខ្ញុំដឹងហ្នឹងអា Boeing 787ហ្នឹង commercial យន្តហោះអាធំដែលគេប្រើសម្រាប់ផុសឆ្លងទ្វីបហ្នឹងជាទូទៅគឺស្ទើរតែគ្រប់ក្រុមហ៊ុនទាំងអស់គេប្រើយន្តហោះហ្នឹងបងបាទបាទបាទប៉ុន្តែ ខ្ញុំសូមបន្ថែមបន្តិចអ្វីដែលផែនទីលោកដលេដាក់ដាក់មិញមកអាផែនទីដែលរវាងពីកម្ពុជា ទៅមកសហរដ្ឋអាមេរិកហ្នឹងការហោះហើររបស់ របស់ជើងយន្តហោះនេះមួយមួយគេមិនដែលហោះឆ្លងឆ្លង straight ឆ្លងសមុទ្រចឹងទេអ្វីដែលគេហោះហើរគេហោះហើរឆ្លងតាមប្រទេសនីមួយនីមួយដែលបាទឧទាហរណ៍ដូចដូចកន្លែងនេះបងចេញចេញពីកម្ពុជាមកយើងយើងមានផ្លូវយន្តហោះហោះហើរដូចថាមកមកមកចុះកូរ៉េឬក៏មកចុះជប៉ុនចឹងទៅ បានគេហោះតាមតំបន់ផែនដីយើងនេះតំបន់ផែនដីយើងនេះពីព្រោះ អ្វីដែលហេតុអីបានជាគេធ្វើអញ្ចឹងពីព្រោះខ្លាចយន្តហោះមានបញ្ហាទៅគេអាចចោះចតនៅតាមប្រទេស ណាមួយអញ្ចឹង នៅតាមប្រទេសណាមួយអញ្ចឹងដើម្បីសម្រួលការរបស់យន្តហោះបាទសនបាទបាទបាទគេមិនដែលហោះឆ្លងសមុទ្រ straight អញ្ចឹងទេពីព្រោះផែនដីយើងរៀងមូលហើយប៉ុន្តែហោះហោះចេះឆ្ងាយដោយថាបើយើងហោះឲ្យត្រង់តាមផែនទីយើង គឺប្រើពេលរយៈពេលចម្ងាយចម្ងាយឆ្ងាយ ហើយបើសិនជាមានបញ្ហាអីនៅ យន្តហោះហ្នឹងឬក៏មានអ្នកជំងឺអីគឺគ្មានកន្លែងចោះចតទេបាទអានឹងអ្វីដែលខ្ញុំចង់ចង់បញ្យល់ប្រាប់បងប្អូនអញ្ចឹងប៉ុន្តែអ្វីដែលហ៊ុនសែនគាត់និយាយមកគាត់និយាយដោយការអួតអាងរបស់គាត់ពេកគាត់អួតអាងថាអានេះលើកទី1ដែលគាត់មានក្រុមហ៊ុនយន្តហោះខ្លួនឯងមកមកដល់សហរដ្ឋអាមេរិកហ្នឹងបាទបាទ អូខេហើយខ្ញុំមើល comment របស់បងឡាស្រីហ្នឹងគាត់និយាយអំពីប្រភេទយន្តហោះ Boeing 787អឺ8ទៀតបាទនេះគឺចម្ងាយគេបានដល់ ទៅ8800ម៉ាយបាទហ្នឹងគឺប្រភេទយន្តហោះបាទអឺធំបាទធំជាងហ្នឹងបាទប្រហែលដូច្នេះយើងមិនទាន់ដឹងថាហ៊ុនសែនហ្នឹងគាត់និយាយយ៉ាងម៉េចអីយ៉ាងម៉េចទេរឿងគាត់ហោះ direct ហោះអីហ្នឹងបាទហ្នឹងមានតែផ្លូវជួលយន្តហោះមកយន្តហោះមកដោយលើកមុនអញ្ចឹងបងបិសាចបាទ បើយកលុយរត់ខ្ញុំយល់ទាំងដែរបាទបាទយកលុយរត់ថាវិការរត់ហ្នឹងយកទៅបំផ្លាញអញ្ចឹងទៀតហ្នឹងឯងបាទប៉ុន្តែខ្ញុំឮថាគាត់មកដល់មុន ថ្ងៃប្រជុំគាត់អាច ដូចជាមកដល់សហរដ្ឋអាមេរិកនេះក្នុង ថ្ងៃទី10អញ្ចឹងបើថ្ងៃ ទី9ឬថ្ងៃទី10អញ្ចឹង ហើយគាត់ថាគាត់មានកម្រងការទៅខាងអឺរ៉ុបទៅខាងអីអីបន្តទៀតឥឡូវបងប្អូនយើងនៅខាងអឺរ៉ុបហ្នឹងកំពុងតែត្រៀមខ្លួនទទួលហ៊ុនសែនដែរបាទទទួលហ៊ុនសែនដោយដោយពោមន់ដោយស្រែកជ័យខុសស្រែកបន្ទោសស្រែកស្រែកបចោបាទបាទ ទទួលហ្នឹងគឺមិនទទួលដោយចិត្តរំភើបទេទទួលដោយកំហឹងបាទហ្នឹងយើងនិយាយទៅការទទួលហ្នឹងគឺផ្សេងគ្នាហើយដូចយើងអញ្ចឹងគឺត្រៀមហើយគឺខ្ញុំហ្នឹងគឺខាងខ្ញុំហ្នឹងគឺមានគ្នាគ្នាពីទឹកចាស់ទៅហ្នឹង8នាក់បាទជិះឡាន ទៅ បាទ2ឡានហើយគឺបើកបាទបើកទៅរ៉ាដេកតាមផ្លូវដេកទៅអីហើយមានលោកអ៊ំម្នាក់ហ្នឹងលោកតាព្រឹទ្ធាចារ្យម្នាក់គាត់នៅកាលីហ្វ័រញ៉ាហ្នឹងគាត់ហោះពី ពីកាលីគាត់មិនហោះទៅ DC ទេគាត់សុកចិត្តហោះមកឈប់នៅដាឡាស់ហើយបន្តដំណើរតាមឡានជាមួយពួកខ្ញុំទៅបាទហើយគាត់គាត់អ៊ំហ្នឹងគឺគាត់អូយគាត់និយាយថាគឺថា គាត់ប្រឆាំងទៅនឹងរបបហ៊ុនសែនជាពិសេសការដឹកនាំរបស់ហ៊ុនសែននឹងគឺគាត់ស្អប់មែនតើបាទគាត់ស្អប់ណាស់ហើយពួកគាត់គាត់ស្រឡាញ់ពួកយើងអ្នកប្រជាធិបតេយ្យតតស៊ូប្រឆាំងទៅនឹងរបបផ្ដាច់ការហ្នឹងណាគឺគាត់លើកទឹកចិត្តគឺគាត់មកហ្នឹងគឺឲ្យតែថាហ៊ុនសែនមកគឺថាគាត់នេះហើយបាទហើយក៏ចង់ជម្រាបថាជាលើកចុងក្រោយឯហ៊ុនសែនមកនេះហើយបាទសម្រាប់មកអាមេរិកមកប្រជុំនៅអាមេរិកមកប្រជុំអីនេះគឺជាលើកចុងក្រោយឯខ្ញុំមិន មិនជឿថានឹងមានឱកាសផ្សេងទៀតទេបើហេតុដូច្នេះហើយបានជាហ៊ុនសែននឹងគាត់ខំចំណាយមនុស្សចំណាយលុយរកមនុស្សធ្វើម៉េចឲ្យបាន1000នាក់ហ្នឹងមិនដឹងជា ចំណាយអស់ប្រមាណទេបងវិស័យបងឯងគិតមើលថាយើងចំណាយមនុស្សម្នាក់ដើម្បីទៅទទួលហ៊ុនសែនហ្នឹងយើងសម្រាប់គឺគិតថាតអ្នកនៅអាមេរិកទេបងក្នុងម្នាក់ណាយ៉ាងតិចណាក៏300ដុល្លារដែរយើងរាប់ទាំងថ្លៃឲ្យឲ្យគេឬសូអឺថាអឺ អឺខាងអឺរ៉ុបហ្នឹងដូចជាជាយូរ៉ូដូចជាបានម្នាក់ប្រហែល150យូរ៉ូហីបាទបាទ150យូរ៉ូហ្នឹងគាត់នៅថ្លៃគេឲ្យទេចុះនៅថ្លៃធ្វើដំណើរថ្លៃហូបចុកថ្លៃអីទៀតដូច្នេះសម្រាប់អ្នកដែលនៅអឺនៅអាមេរិកស្រាប់នេះគឺចំណាយក្នុងម្នាក់យ៉ាងតិចបំផុតក៏300ដុល្លារដែរទាំងថ្លៃអូតែលទាំងថ្លៃហូបថ្លៃធ្វើដំណើរ យ៉ាងតិចបំផុតនៅអាមេរិកហ្នឹង300ហើយខាងអឺរ៉ុបហ្នឹងយ៉ាងតិចបំផុតក៏500ដែរក្នុងម្នាក់ហើយបងឯងយកចំនួននឹងតគុណហើយអាហ្នឹងយើងយើងនិយាយតែអ្នកនៅខាងក្នុងនេះទេបាទហើយខ្ញុំមិនដឹងថានៅអាមេរិកហ្នឹងគេឲ្យប្រមាណទេ100គេមិនទៅទេបាទបាទបាទបាទពីព្រោះខ្ញុំខ្ញុំយល់បងប្អូន ខ្មែរយើងនៅអាមេរិកនេះតើជាពិសេសអាកម្មវិធីនឹងចំថ្ងៃដែលធ្វើការផងគេពិបាកសុំច្បាប់ការងារបើសិនជាឲ្យគេតើឲ្យតែ ចំណេញរបស់គេសម្រាប់ធ្វើការមួយថ្ងៃហ្នឹងដូចជាប្រាក់ចំណាយដូចថាខ្ទង់500ហ្នឹងអ្នកខ្លះធ្វើការដោយថាមួយអាទិត្យបាន5 600អញ្ចឹងអាហ្នឹងបាទអាចគេសុំច្បាប់ទៅបើតាត្រឹម100 200គេមិនចំណាយពេលទៅទេព្រោះខាត់ពេលវេលាគេគេសុខចិត្តធ្វើការវិញបាទបាទហើយបងអាហ្នឹងយើងយើងគុណមើលទៅណាចំនួនអ្នកដែលគាត់ទៅនេះឥឡូវយើងថាជាមធ្យមចុះ500ហើយបងឯងគុណលុយហើយចុះចំណែកអ្នកនៅក្នុងប្រទេសកម្ពុជាបង គ្រាន់តែសម្បត្តិយន្តហោះទៅមកហ្នឹងណាក៏ជាង1000ទៅហើយយើងអត់ទាន់គិតថ្លៃគេហូបចុកហើយនឹងធ្វើដំណើរហើយនឹងឲ្យលុយសោកគេទេប៉ុន្តែខ្ញុំជឿថាអ្នកពីស្រុកខ្មែរមកហ្នឹងបែបមិនបាច់ក៏សោកទេឲ្យតែចេញសម្បត្តិថ្លៃអូតែលហើយនឹងថ្លៃហូបចុករបស់គេហ្នឹងគឺគេមកហើយអ្នកស្រុកខ្មែរហ្នឹងបាទអញ្ចឹងទោះបីជាយ៉ាងណាក៏ដោយក៏ត្រូវចំណាយខ្ទង់1500ទៅ2000ដែរក្នុងម្នាក់សម្រាប់អ្នកមកពីស្រុកខ្មែរបាទបាទបាទប៉ុន្តែអ្វីដែលខ្ញុំដែលខ្ញុំយល់ ការចំណាយទៅលើជនហោះច្រើនជាងពីព្រោះអ្នកស្រុកខ្មែរអ្នកដែលមកហែហោមហ៊ុនសែននឹងមិនមែនអ្នកធម្មតាអ្នកតូចតាចអ្នកកាពេកបុកដែលអត់មាន ប្រាក់ខែដែលអត់មានលុយប្រាក់ចំណូលទេខ្ញុំជឿថាពួកហ្នឹងភាគច្រើនតាមខ្ញុំដឹងសិតតែពួកអុកញ៉ាគេបើដល់សិតតែពួកអុកញ៉ាពួកដែលថាពុកលុយស៊ីចំណូលគេចំណេញពីប្រទេសជាតិហ្នឹងពួកហ្នឹងវាមិនវាមិនខ្វះលុយទេជាងការវាចង់មកដើរលេងសហរដ្ឋអាមេរិកផងក្នុងលុយ ក្នុងចំណាយ4 5000របស់របស់ពួកគេហ្នឹងគេគេមិនស្ដាយទេអញ្ចឹងហើយបានហ៊ុនសែនគាត់មានមានមុខមាត់មានមោទនភាពបើតាមឲ្យគេចង់មកគេមិនចង់មកជាមួយគាត់ទេប៉ុន្តែភាគច្រើនមើលបើតាមខ្ញុំដឹងប្រហែលគេចង់មកដើរលេងស្រុកអាមេរិកផងព្រោះអ្នកខ្លះចំណាយពេលអស់មួយជីវិតហើយចង់មកស្រុកអាមេរិកសុំវីសាសុំមិនបានទេឥឡូវជាជាជាជាឱកាសរបស់គេជួនកាលអ្នកខ្លះអាចមកមានបងប្អូនហើយ កិច្ចមិនទៅវិញក៏បានដែរបាទអានេះបើថាខ្ញុំយល់អញ្ចឹងបាទអាហ្នឹងវាសំស្របទៅនឹងអ្វីដែលបងបានលើកឡើងពីមុនហ្នឹងថា ដល់ថ្នាក់ខាងទូតអាមេរិកហ្នឹងគេរឹតបន្តឹងរឿងវីសាឲ្យមកទៅហើយហ្នឹងបាទដោយសារតែមានដាក់មកច្រើនពេកហ្នឹងបាទគេខ្លាចហើយរឿងដែលគេបិទមិនឲ្យមកហ្នឹងយើងមិនអាចបន្ទោសអាមេរិកបានទេបងបាទយើងមិនអាចបន្ទោសអាមេរិកបានថាអាមេរិកនឹងរើសអើងជាតិសាសន៍ទេក៏ប៉ុន្តែដោយសារតែការដឹកនាំការដឹកនាំរបស់ហ៊ុនសែននឹងទើបធ្វើឲ្យអាមេរិកហ្នឹងគេលែងទុកចិត្តខ្មែរយើងដែលដែលចង់មកលេងអ្នកខ្លះគាត់មានលុយគាត់ចង់មកលេងអាមេរិកមែន ប៉ុន្តែពិបាកមែនតើណាទាំងងំសុំវីសាបានណាគេសួររកប្លង់ផ្ទះសួររកអីបាន business សួររកអី check មើលអាលុយនៅក្នុងធនាគារទៀតគេខ្លាចយើងមកអាមេរិកហើយយើងយើងពួនអត់ទៅវិញណាបាទដោយសារអីដោយសារតែខ្មែរយើងហ៎បងបើសិនគេបើកឲ្យបើកវីសាឲ្យមកក្នុងចំណោម1000នាក់ខ្ញុំថាមក990នាក់អីបាទ បាទ990នាក់ហើយដោយសារអីដោយសារតែការដឹកនាំរបស់ហ៊ុនសែននឹងធ្វើឲ្យខ្មែរយើងរស់នៅខាងក្នុងនោះវេទនាបាទវេទនាអ្នកខ្លះនៅស្រុកខ្មែរទូនាទីធ្វើទៅដល់ប្រធានមន្ទីរធ្វើទៅដល់ផ្កាយ1ផ្កាយ2សុកចិត្តសុកចិត្តមកនៅអាមេរិក សុកចិត្តស៊ីឈ្នួលគេណាបងបាទសុកចិត្តមកស៊ីឈ្នួលគេ បាទហើយខ្ញុំមិនបាច់និយាយច្រើននិយាយសូម្បីតែអអាមួយដែលគ្រប់គ្រងហ៊ុនសែននៅកាណាដាណាបង អឺវាតែងតែជេរបងប្អូនយើងគណៈបពប្រឆាំងឈ្មោះវាអាទឹមដេវីតណាអាដេវីតទឹមណាណាបាទអាមួយហ្នឹងវាធ្លាប់ចូលមកជេរពួកខ្ញុំនៅក្នុងក្រុម Messenger ហើយវាធ្លាប់និយាយអួតថាបើវាទៅនៅស្រុកខ្មែរវាធ្វើជាតកែវា វាធ្វើជាតកែគេនៅស្រុកខ្មែរវាទៅម្ដងម្ដងវាធ្វើតកែគេ ហើយខ្ញុំក៏សួរវាវិញថាបើអញ្ចឹងឯងដូចជាមើងងាយហ៊ុនសែនខ្លាំងពេកហើយបើមើងងាយរបបហ៊ុនសែនមើងងាយសង្គមសន្តិភាពហ៊ុនសែននឹងមើងងាយដល់បានទេពីព្រោះនៅស្រុកខ្មែរធ្វើតកាយគេមិននៅសុកចិត្តមកធ្វើកាជះលីកង់ឡានឲ្យគេនៅកាណាដាបាទបាទហើយពួកខ្ញុំអត់ដឹងថាវាធ្វើជាកម្មករលីកង់ឡានឲ្យគេទេដោយសារតែ មានគ្នាយើងម្នាក់ហ្នឹងគាត់ ឈ្មោះអីកូនខ្មែរហ្នឹងគាត់បកកែតាមដានណាស់បាទគាត់ទៅស៊ើបអង្កេតរកឃើញអារូបថតវាលីកង់ឡានឲ្យគេលបើកដៃលបើកកញ្ចក់ដៃលបើកអីវាថតបង្ហាញផុសគេចរាមានៅក្នុង Facebook បាទដល់ពេលអញ្ចឹងបានយើងដឹងថាអានេះវាមកនេះគឺធ្វើការឲ្យគេវាស៊ីឈ្នួលឲ្យគេបាទហើយ វាមើលងាយពួកយើងវាមើលងាយបងប្អូនខ្មែរយើងប្រឆាំងនឹងសិតទៅថាពួកយើងនឹងខ្ញុំគេឲ្យខ្លួន វានឹងធ្វើការវេទនា ជាងយើង100ដងហើយ វាថាវានៅ ខ្មែរវាធ្វើតកែសុកចិត្តជាមកធ្វើឆ្កែលីកង់ឡាននៅនៅនៅកាណាដាអាហ្នឹងវាមើលងាយវាមើលងាយសន្តិភាពហ៊ុនសែនប៉ុណ្ណាហើយហើយរូបថតវាសិតតែថ្វាយគុំទងជាតិសិតតែលុតជង្គង់ស្ពះទងជាតិគណៈបព្វជិជនណាទងគណៈបព្វជិជនណាបាទអញ្ចឹងមកថាអ្នកគ្រប់គ្រងគណៈបព្វជិជនចេញមកធនធានយ៉ាប់យ៉ាប់អញ្ចឹងហ៎បងបាទ បាទមានមនុស្សដូចប្រភេទអញ្ចឹងចឹងឯងបាទដែលគ្រប់គ្រងរបបហ៊ុនសែនបាទអឺមានខ្ញុំអាន comment ម្នាក់មួយនេះគេចូលមក comment គេថា complete អាន comment អញគេនិយាយភាសាចឹងមកឈ្មោះគេសេចសេចចន្ទដេតបាទបាទគេទៅដល់អាមេរិកគេមិនភ្លើដោយពួកប្រឆាំងឯងទេឥឡូវបងណាលេមាននេះតបជាមួយអាអាអាផ្លូវហ្នឹងទេអាហ្នឹងវាតាមសម្ដីរបស់វាដោយវានៅអាមេរិក បាទត្រូវហើយអ្វីដែលសេកចន្ទដេនិយាយហ្នឹងគឺ អ្នកអាមេរិកហ្នឹងគឺគេមិនភ្លើទេបាទនិយាយកន្លែងហ្នឹងត្រូវក៏ប៉ុន្តែមិនមែនពួកប្រឆាំងទេ បាទដែលអ្នកដែលភ្លើហ្នឹងគឺពួកដែលទៅគ្រប់គ្រងគណៈបកប្រជាជនទៅវិញទេបាទហេតុដូច្នេះហើយ បានជាហ៊ុនសែនណាគាត់ ចង់មកធ្វើអីនៅអាមេរិកកូនចៅគាត់មកអាមេរិកហ្នឹងគឺត្រូវចាស់ចាស់ដេញខ្ទៀតចេញពីវត្តបាទហ៊ុនម៉ាណែតហ្នឹងមកហ្នឹងគេដេញគេដេញគេដេញចេញចេញពីវត្តដោយសារតែបងប្អូនខ្មែរយើងនៅអាមេរិកហ្នឹងគាត់អត់មាន ល្ងងដូចរបស់មនុស្សមនុស្សគណបកមួយចំនួនទេ ហើយចំនួនតិចបំផុតអ្នកនៅអាមេរិកនេះដែលថាទៅគ្រប់គ្រងហ៊ុនសែននឹងដូចបងជុនច័ន្ទបុតក៏បានលើកអត្ថបទហើយក៏បានធ្វើអត្ថបទថ្ងៃមុនហ្នឹងគឺថាក្នុងចំណោមអ្នកដែលគ្រប់គ្រងរបបហ៊ុនសែននៅអាមេរិកទាំងអស់ហ្នឹងគឺមានមួយចំនួនហ្នឹងគឺជាកូនចៅរបស់គណៈបកប្រជាជន ដែលគេមានដីមានតំណែងនៅខាងក្នុងហ្នឹងបាទបាទហើយមួយទៀតគឺអ្នកដែលគាត់ អឺរកស៊ីរកព្រឹកខ្វះល្ងាចនៅអាមេរិកនេះណាបាទអ្នកខ្លះមកចែកបៀនៅកាស៊ីណូដល់ទៅស្រុកខ្មែរគេឲ្យងារធ្វើជាអាដាមទៅបាទអានឹងឯងធ្វើឲ្យគ្រប់គ្រងគណៈបកប្រជាជនហើយបងប្អូនដឹងហើយខ្ញុំបានខមមិនសួរហើយថាឲ្យបងប្អូនខមមិនមកថាអ្នកណាគេដែលចែកបៀនៅអាមេរិកទៅស្រុកខ្មែរធ្វើគេឲ្យធ្វើជាអាដាមហ្នឹងបាទបងប្អូនគាត់ស្គាល់ឈ្មោះច្បាស់ណាស់គឺតារារៀបលិចតារាម្នាក់ដែលគេមិនដែលឮឈ្មោះហ្នឹងណាបាទហ្នឹងហើយគឺជាអ្នកគ្រប់គ្រងរបស់គណៈបកប្រជាជននៅអាមេរិកហ្នឹងគឺត្រឹមតែចែកបៀទេហើយនៅអាមេរិកនេះ បើសិនជាមនុស្សដែលគេមានចំណេះនេះឆ្លាតគេនេះណាបាទគេមិនមែននេះទេគេមានការងារល្អល្អហើយយើងសង្កេតមើលក្រុមអ្នកគ្រប់គ្រងរបស់គណៈបកសង្គ្រោះជាតិបាទពួកគាត់មានការងារល្អល្អថ្លៃថ្នូរណាភាកច្រើនបាទភាកច្រើនអ្នកដែលចូលរួមគ្រប់គ្រងគណៈបកសង្គ្រោះជាតិតែមើលប្រវត្តិការងារគាត់បាទបាទឃើញបងរីគាហ្នឹងប្រពន្ធគាត់ហ្នឹងគឺជា គ្រូបងរីគាហ្នឹងជាគ្រូបង្រៀនភរិយាគាត់ហ្នឹងធ្វើធ្វើការជាពេទ្យបាទជាពេទ្យហើយអឺ បងជាកំលីហ្នឹងគឺសត្វតែ ធ្វើការឲ្យរដ្ឋាភិបាលអាមេរិកបោកអូរធីនឹងគាត់ធ្វើការ នៅក្នុងជួររដ្ឋាភិបាលឃើញទេបាទហើយបងប្អូនខ្មែរយើងមួយចំនួនដ៏ច្រើនទៀតដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិនឹងគឺសិតតែមានការងារល្អល្អបាទអ្នកខ្លះជាវិស្វករទៅតាមក្រុមហ៊ុនមួយមួយបាទមិនមែនទៅឲ្យចែកបៀហើយគេឲ្យងារជាអាដាមដូច មនុស្សគណៈបកប្រជាជនទេ ហើយមួយចំនួនទៀតនឹងគឺគ្រប់គ្រងរបបហ៊ុនសែននឹងដោយសារតែជាប់ពាក់ ព័ន្ធទៅនឹងរបររស៊ីនៅស្រុកខ្មែរបាទគេមានគេមាន ការងាររស៊ីនៅស្រុកខ្មែរអីចឹងទៅ បាទហ្នឹងហើយគឺអ្វីដែលដែលអឺស្អីគេឈ្មោះស្អីគេមិញហ្នឹងគេថាហ្នឹងបាទមានមនុស្សអសេកអសេកចាន់ដេកបាទសេកបាទបាទសេកសេកចាំដេកហ្នឹងបាទបាទបាទបាទហ្នឹងហើយបាទត្រូវហើយបាទបាទ អ្វីដែលខ្ញុំយល់បើនៅ ក្នុងប្រទេសកម្ពុជាយើងក្នុងការដឹកនាំរបស់ហ៊ុនសែន30ឆ្នាំនេះទោះបីជាមានលុយមហាសេដ្ឋីបណ្ណាក៏ដោយក៏គ្មានអនាគតដែរគឺថាគ្មានមានលុយក៏អត់មានការសบายចិត្តទេ អ្នកមានលុយដែលដល់ថ្នាក់ហ្នឹងលុត្រាតែរណបហ៊ុនសែនធ្វើជាខ្ញុំបំរើឆ្កែរបស់ហ៊ុនសែនហ៊ុនសែនត្រូវការប្រើតែនេះប្រើទៅនោះបានទាំងអស់បើអញ្ចឹងទេ គឺនឹងមាន ក៏ល្បិចអីមួយកើតឡើងដើម្បីរឹបអូសទ្រព្យសម្បត្តិឬក៏ត្រូវមានចោលប្លន់មានអីជាជាដើមនៅអាហ្នឹងជាជាការដែលខ្ញុំមើលឃើញដល់ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល40ឆ្នាំជាការខ្ញុំយល់យល់ឃើញអញ្ចឹង ចំពោះអ្នកដែលអ្នកដែលមានទៅបីមានវណ្ណៈក៏គ្មានអនាគតគេត្រូវការអនាគតកូនចៅគេតែអីបាននិយាយពួកគេបញ្ជូនកូនចៅមករៀននៅសហរដ្ឋអាមេរិកមករៀននៅ ប្រទេសប្រជាធិបតេយ្យច្រើនជាងអ្នកមានអស់ហ្នឹងមិនមិនបញ្ជូនកូនចៅទៅរៀននៅស្រុកចិនស្រុកយួនគឺមកពីនៅប្រទេសកម្ពុជានឹងអត់មានអនាគតទៅបីមានលុយយ៉ាងណាក៏គ្មានអនាគតទេគេឲ្យកូនចៅគេមករៀនចំណេះចេះដឹងហើយគេមានឱកាសគេនឹងចេញពីប្រទេសកម្ពុជាមិនអាចទៅទៀតបាទ បាទអរគុណបងអ្វីដែលបងបានលើកឡើងមកនេះហើយកុំថាឡើយតែអ្នកមានលុយបងពួកគណៈបកប្រជាជននឹងក៏យ៉ាងដែរសិតតែបញ្ជូនកូនចៅឲ្យមករៀននៅអាមេរិកមករៀននៅកាណាដាទៅរៀននៅអូស្ត្រាលីរៀននៅសិង្ហបុរីអត់ដែលពួកនឹងបញ្ជូនកូនចៅឲ្យទៅរៀននៅចិននេះបាទពួកនឹងអត់ដែលបញ្ជូនកូនចៅទៅរៀននៅចិនបញ្ជូនឲ្យទៅរៀននៅសូវៀតទេអត់មានទេបាទគឺសិតតែមករៀននៅអង់គ្លេសទៅទៅរៀននៅប្រទេសសេរីទាំងអស់ហើយអឺអ្នកខ្លះហ្នឹងគឺ ជញ្ជូនកូនជញ្ជូនចៅហ្នឹងគឺត្រៀមនឹងភៀសខ្លួន ដើម្បី ចាស់ទៅហ្នឹងគឺនៅប្រទេសគេតែម្ដងជាជាក់ស្ដែងហ្នឹងគឺមនុស្សដែលនៅក្បែរហ៊ុនសែនបំផុតហ្នឹង គឺដូចជាលោកណេតសាវឿនបាទណេតណេតសាវឿនដែលជាក្មួយភាសារបស់ហ៊ុនសែនហ្នឹងជញ្ជូនទាំងកូនទាំងប្រពន្ធឲ្យទៅទិញសញ្ជាតិផ្សាយព្រឹសបាទគេវិចលុយពុកឲ្យលួយរាប់សិបលានពីស្រុកខ្មែរមកដើម្បីគេចាស់ទៅគេនៅ នៅ ប្រទេសក្រៅឃើញហ៎បាទអាហ្នឹងរត់ចោលសន្តិភាពបាទហើយដូចជាលោកយាយឡាំដួយបាទលោកយាយឡាំដួយដែលជាសង្សាថ្មីរបស់សម្ដេចគុណតរៈឡុងឃើញកំពុងតែឆ្លងឆ្លើយគ្នាមួយថ្ងៃមួយថ្ងៃហ្នឹងឲ្យតែថា មានឱកាសគាត់បាននិយាយបន្តិចហ្នឹងគឺឌៀមដាមនិយាយរំលឹកទៅដល់សម្ដេចដងរហូតដូចជា ការសង្ស័យរបស់យើងនឹងវាកាន់តែច្បាស់មែនតើណារឿងតំណងរបស់នាងឡាំដួយហើយនឹងសម្ដេចឡុងដូចជាកាន់តែច្បាស់ហើយបាទឃើញលើកណាក៏ផ្ញើសារមកឌៀមដាមឌឺដង ហើយជេលោកសម្ដេចឡុងដែរដោយសារសម្ដេចឡុងនឹងប្រហែលជាលួចមានតាក់ទងណាផ្សេងទៀតក្រៅពីគាត់ធ្វើឲ្យគាត់ខឹងគាត់ជេបាទជេពីសម្ដេចឡុងរៀងរាល់ការឡាយរបស់គាត់ការផ្សាយសារនឹងគឺខ្ញុំឃើញលើកនេះលើកចុងក្រោយនឹងឃើញគាត់ទៅវាយ goal ណាហ្នឹងទៅលេងកូន goal វាយកូនកូលនៅនៅតាណាហ្នឹងក៏ឆ្លៀតផ្ដាំផ្ញើសារមកសម្ដេចឡុងទៅទៀតបាទអញ្ចឹងមិនថាការសង្ស័យរបស់ការងារយើងវាយស័យវាយស័យវាព្រោះសមត្ថភាពនិយាយហ្នឹងមិនដឹងអាកូនកូលហ្នឹងឯងមិនដឹងគេវាយមិនសមត្ថភាពនិយាយហ្នឹងគាត់លេងវាយស័យបាទទៅទៅកន្លែងគេលេងកូនកូលតែតែវាយស័យបាទបាទហ្នឹងហើយបាទហើយ អាយ៉ាសម្ដេចលងអីអាណាគុំកតុយអីសង្ស័យណាសង្ស័យហ่ะបាទអឺអញ្ចឹងខ្ញុំឃើញខ្ញុំបន្តទៀតបាទគាត់យាយឡាំដួយនោះក៏គាត់បញ្ជូនកូនចៅគាត់ឲ្យមកនៅអាមេរិកចង់អស់ដែរហើយដូចជាម្នាក់ទៀតហ្នឹងប្អូនហ៊ុនសែនម្នាក់ទៀតហ្នឹងគាត់មានប្អូនស្រីម្នាក់ទៀតណាបាទក៏ ក៏បញ្ជូនមកអាមេរិកហ្នឹងដែរមានហាងស្រាមានអីបើកហាងហាងលក់ស្រាហាងអីឡើងស្កឹមស្កៃឡើងធំប៉ុណ្ណាប៉ុណ្ណីឃើញទេបាទពួកហ្នឹងរត់ចោលសន្តិភាព ពួកហ្នឹងមានលុយវ៉លៀនអត់នៅស្រុកខ្មែរទេបាទចង់មកនៅស្រុកគេទាំងអស់ហើយជាពិសេសហ្នឹងគឺមកនៅអាមេរិកមិនមែនតែនៅចិនទេបាទបាទហេតុអីពីព្រោះពួកហ្នឹងគឺមានទំនុក ចិត្តទៅលើការដឹកនាំរបស់ប្រទេសសេរីបង ពួកហ្នឹងវាមិនមានទំនុកចិត្តទៅលើការដឹកនាំរបបរបៀបគុំមនីផ្ដាច់ការទេទោះបីជាពួកហ្នឹងជាខ្សែងបពួកសាច់ញាតិកូនចៅរបស់ ជនគុំមនីផ្ដាច់ការហ៊ុនសែនក៏ដោយក៏ប៉ុន្តែពួកហ្នឹងក៏អត់មានជំនឿទៅលើការដឹកនាំរបស់ពួកផ្ដាច់ការដែរបានជាបញ្ជូនកូនចៅរបស់ខ្លួនហ្នឹងឲ្យមកនៅប្រទេសសេរីទៅវិញណាបាទអាហ្នឹងហើយជាការវាស់បញ្ជាក់ឲ្យច្បាស់ឲ្យបងប្អូនឃើញថាអឺ ហេតុអីបានជាប្រជាពលរដ្ឋខ្មែរនឹងគេលែងគ្រប់គ្រងមិនបោះឆ្នោតឲ្យគណៈបកប្រជាជននឹងបាទពីព្រោះតែគេធុញទ្រាន់គេស្អប់ខ្ពើមទៅនឹងការដឹកនាំបែបផ្ដាច់ការហ្នឹងគឺវាមិនបង្កឲ្យមានអាអាគេហៅថានិរន្តរភាពឬក៏ស្ថិរស្ថិរភាព សង្គមនៅក្នុងអនាគតកូនចៅគេទេដូចបងបានថាអញ្ចឹងពួកនឹងទោះបីជាមានលុយក៏ដោយថ្ងៃណាមួយគេចង់ធ្វើបាបគេចង់ធ្វើស៊ី គេទៅកាត់ដីទៅវាស់ដីថាដីនឹងត្រូវអភិវឌ្ឍដីនឹងជាដីរបស់រដ្ឋស្រេចតែគេថាបាទមិនចឹងទេមានអុកញ៉ាណាល្មមកបិចកប៉ុកអីគេចង់បានដីហ្នឹងគេបញ្ជូនប្រជាពលរដ្ឋគេទៅទិញមនុស្សចំនួន20 50នាក់ហ្នឹងមកធ្វើជាអ្នកទៀមទាបញ្ហាដីធ្លីគេធ្វើជាចេញមុខកាសកោះហៅម្ចាស់ដីមកកាត់ទៅអុកញ៉ាដែលទើបតែទិញដីបានថ្មីថ្មីហ្នឹងគឺចង់មិនចង់ត្រូវតែបកគោលដីនឹងទៅឲ្យគេ បាទដោយសារគេគេហៅមនុស្សទៅធ្វើបដកម្មធ្វើទៅយំស្រែកលើកផ្លាកលើកអីចឹងទៅហើយគេហៅអាអ្នកកសែតដែលជាកូនចៅរបស់គេនឹងទៅថតទៅ live ផ្ទាល់សួរសុខទុក្ខពីប្រជាពលរដ្ឋដែលបាត់ដីតាមពិតសិតតែជាលបែងពីលស៊ីពីល បាទរឿងនេះគឺខ្ញុំឃើញផ្ទាល់ហើយខ្ញុំដឹងខ្ញុំដឹងពីអ្នកអុកញ៉ាដែលរងគ្រោះនឹងគឺខ្ញុំស្គាល់គាត់ផ្ទាល់បច្ចុប្បន្នគាត់ភៀសខ្លួននៅអាមេរិកបាទគាត់ភៀសខ្លួននៅអាមេរិកហើយទំហំដីដែលគេដាច់ដីរបស់គាត់ហ្នឹងណា មានតម្លៃប្រហែលជា70លានដុល្លារបាទដីហ្នឹងណាបាទមានតម្លៃប្រហែលជា70លានដុល្លារហើយអ្នកដែលរៀបគម្រោងស៊ីដាច់ដីគាត់ហ្នឹងណាគឺជាសាច់ញាតិដ៏ជិតស្និទ្ធបំផុតរបស់ហ៊ុនសែនបាទអានឹងបាទនឹងឯងគឺជាអ្វីដែលខ្ញុំនិយាយនឹងបាទហើយបើសិនជាមានអ្នកណាខ្លះគាត់ជួបបញ្ហាហ្នឹងអ្វីដែលខ្ញុំនិយាយនឹងគឺមិនមែនជាតាមតែខ្ញុំនឹកឃើញគឺរឿងជួបផ្ទាល់ហើយខ្ញុំមិនអាចនិយាយឈ្មោះឬក៏គ្រួសារណាបានដោយសារតែគាត់ភៀសខ្លួនមកនេះហើយគាត់នៅភ័យនៅខ្លាច នៅខ្លាចទៀតទៀតណាបងបាទភៀសខ្លួនហើយមកហ្នឹងណានៅភ័យនៅលាក់មុខទៀតបាទហ្នឹងហើយបាទបាទអឺប៉ុន្តែបើបើពេលពេលហ៊ុនសែនមកលើកនេះខ្ញុំខ្ញុំជឿថាបងប្អូនអ្នកដែលដែលគ្រប់គ្រប់គ្រងខាង ប្រជាធិបតេយ្យខាងរបបសេរីនឹងនឹងប្រមូល ផ្ដុំ គ្នាមកច្រើនខ្ញុំជឿថាពីព្រោះជាឱកាសចុងក្រោយក្នុង ក្នុងរបបដឹកនាំរបស់ហ៊ុនសែនព្រោះហ៊ុនសែនចូលអាយុជ្រេហើយគាត់មិនអាចមកទៀតទេប៉ុន្តែខ្ញុំឆ្ងល់ថាបើសិនតែគាត់មកប្រជុំនឹងគាត់អះអាងទៀតគាត់អះអាងគាត់ថាគាត់ជាសហប្រធានប្រជុំអាស៊ានហ្នឹងដែលឈោគៀកស្មាជាមួយស្មាក្នុងលោកប្រធាននៃដីជោវៃដឹងគាត់អួតខ្លួនគាត់ដល់ដល់ថ្នាក់ហ្នឹងខ្ញុំខ្ញុំមិនយល់ថាតើគាត់មានចំណេះដឹងប៉ុណ្ណាទៅដែលអាចមកមកឈោគៀកស្មាជាមួយគេសត Master Degree ហ៊ុនសែនមាន មាន degree អីចេញពីណាមកយួនលើកមកអរេបង degree គាត់បាន ពីអង្គការកូរ៉េថ្ងៃមុននោះអឺអឺអង្គការដែល ធ្វើកលៀងមៀងឲ្យគាត់ពាក់ហ្នឹងពួកពួកគណៈបព្វជិជនគេខឹងហ៊ុនសែនទៅយកកលៀងមៀងហ្នឹងខឹងហ៊ុនសែនការហ្នឹងហើយយកកលៀងមៀងហ្នឹងមកអួតប្រាប់គេបើថាយ៉ាប់មែនទែនបាទ បាទបាទអឺសញ្ញាបត្រដែលគាត់ទទួលបាន ដោយប្តីប្រពន្ធជនជាតិកូរ៉េដែលទៅបានខ្សែអង់គ្លេសសរសេររៀបរាប់អំពីពួកគាត់នឹងជាអ្នកមានបញ្ហាផ្លូវចិត្តបង្កើតសាសនាបង្កើតអីខ្លួនឯងដូចខឹមវាសនានោះណាបាទហ្នឹងហើយគាត់មានសញ្ញាបត្រហ្នឹងតែបងប្អូននិយាយគាត់អត់សញ្ញាបត្រមិនយកមកអឺគៀកស្មារជាមួយโจ Biden ខ្ញុំសង្ស័យទៅថតរូបហើយโจ Biden ឲ្យលុបរូបចោលទាំងអស់ហើយរូបថតមួយហ៊ុនសែនទាំងប្រហែលនេះសង្ស័យទេបង បាទខ្ញុំសង្ស័យចឹងដែរថាគេថតហើយឃើញរង្ហួតសែនគេអត់បោះគេអត់យកទៅចុះផ្សាយអីទេអូឥឡូវនេះខ្ញុំចង់ឆ្លើយនឹងសំណួរអាសេកចាន់ដេតំណងទេគេថាពួកឯងនេះទាល់តែដូចនៅអ៊ុក្រែនបានសบายចិត្តអាផ្កាប់មុខតាមត្រោពងតែសំងស៊ីអាកូនខ្នោននំប៉័ងប្អូនឆ្លើយមិនក៏ឆ្លើយ ខ្ញុំចង់និយាយជាមួយអ៊ុក្រែនតិចហើយអសចាន់ដេស្ដាប់ច្បាស់ប្រទេសអ៊ុក្រែនមែនមែនមែនសោចាន់ដេទេបងសេសេចាន់ដេបាទច្រឡំមែនមែនឯកឧត្តមសចាន់ដេទេសេចាន់ដេបាទប្រទេសអ៊ុក្រែនហ្នឹងមេដឹកនាំគេដែលគេស្រឡាញ់ជាតិគេការពារប្រទេសគេប្រជាជនគេងើបតស៊ូប្រឆាំងនឹងនឹងពួកអា អាមហាអំណាចផ្ដាច់ការដែលចង់ប្លន់ទឹកដីគេ ដែលចង់មកត្រួតត្រានៅនៅនៅប្រទេសគេវាវាខុសពីហ៊ុនសែនមេរបស់ពួកឯងហ្នឹងដែលដែលសុកចិត្តទឹកខ្ញុំបំរើខ្ញុំបញ្ជាខ្ញុំកិច្ចយួនហ្នឹងដែលដែលបំរើគេវាមកដល់សពថ្ងៃហ្នឹង40ឆ្នាំហើយមានមានការចេះដឹងចំណេះចេះដឹងធ្វើការអីដើម្បីដឹកនាំប្រទេសជាតិឲ្យរីកចម្រើនទេ មានតែការស្ដាប់បង្កប់បញ្ជា ពីគេខ្ចីលុយគេគ្រប់នឹងតើប្រទេសកម្ពុជាយើងដឹកនាំដោយហ៊ុនសែន40ឆ្នាំនឹងមានរីកចម្រើនកន្លែងណាបាទនឹងថាវាខុសពីប្រទេស គេអ៊ុយក្រែនគេសុខចិត្តតស៊ូបូជាជីវិតដើម្បីការពារមរណភាព ទឹកដីរបស់គេប្រជាជនគេជាជាជីវិតថ្លៃថ្នូរការរស់នៅរបស់មនុស្សម្នាក់ម្នាក់គេមិនអាចរស់នៅក្រោមតាគំនាបអំណាចបរទេសដោយដោយតែមេ ដឹកនាំហ៊ុនសែនហ្នឹងទេបាទ អរគុណបងខ្ញុំក៏ចង់ចូលរួមឆ្លើយដែរបងអ្វីដែលគេសរសេរហ្នឹងណាគឺខ្ញុំសារភាពថាសម្រាប់ចិត្តខ្ញុំគឺខ្ញុំពិតជាចង់ឲ្យខ្មែរយើងដូចអ៊ុយក្រែនខ្ញុំពិតជាចង់អញ្ចឹងមែនពីព្រោះបងឯងមើលអ៊ុយក្រែនសប្តាហ៍ថ្ងៃ បាទប្រទេសគេតូចមែនណាតែគេហ៊ានកាន់អាវុធគេហ៊ានប្រឈមការពារបរណភាពទឹកដីគេប្រឆាំងទៅនឹងមហាយៈរុស្ស៊ីបាទរុស្ស៊ីនឹងមហាអំណាចទី2លើពិភពលោកមហាអំណាចទី2 បាទអ៊ុយក្រែននឹងពីមុនមកនឹងគឺយើងសង្កថាមិនស្គាល់ឈ្មោះប្រទេសអ៊ុយក្រែននឹងផងបាទត្រូវបាទតែដោយសារតែការងើបតស៊ូភាពក្លាហានរបស់គេរួមជាមួយមេដឹកនាំគេ គឺដាច់ខាតនៅការពៀប្រជាពលរដ្ឋនៅជាមួយប្រជាពលរដ្ឋមិនលក់ក្បាលឲ្យរុស្ស៊ីបាទមិនទៅអង្អែលបាតជើងរុស្ស៊ីដើម្បីបន្តអំណាចកាន់អំណាចបានរាប់សិបឆ្នាំដោយហ៊ុនសែននឹងឯងដែលធ្វើឲ្យប្រជាពលរដ្ឋអ៊ុយក្រែនសប្តាហ៍នេះคล้ายទៅជាជនជាតិមួយដែលមានការ ទទួលស្គាល់កោតសរសើរទូទាំងពិភពលោកបាទហើយឃើញស្នាដៃទាហានរបស់អ៊ុយក្រែនទៅប្រយុទ្ធស្វិតស្វាញជាមួយនឹងរុស្ស៊ីធ្វើឲ្យរុស្ស៊ីនឹងដកទ័ពថយទៅវិញណាបាទអានេះវាជាភាពអស្ចារ្យមួយមែនតើបាទភាពអស្ចារ្យមួយមែនតើរឿងអីដែលយើងមិនចង់ឲ្យប្រទេសយើងនឹងដូចជាប្រទេសអ៊ុយក្រែនបាទអ៊ុយក្រែនបាទបាទបាទបាទអានេះវាជាមោទនភាពរបស់ជនជាតិអ៊ុយក្រែនណាបាទដែលគាត់ហ៊ានតស៊ូហើយទទួលបានជ័យជំនះបែបនេះណាបាទមិនមែនដូចស្អីគេ អីគេហ៊ុនសែននឹងហ៊ានអីខ្លាំងបានអីខ្លាំងបានតែជាមួយនឹងខ្មែរគ្នាឯងហ្នឹងចាប់បានតែអ្នកលក់ អីគេទៅកាប់អស់មួយដើមពីរដើមដាក់គុកហ្នឹងមានតែហ៊ានចាប់អាអុកញ៉ាកាប់ឈើរាប់រាប់រាប់រាប់រាប់សិបលានម៉ែត្រគប់យកទៅផងហ្នឹងមិនទាំងហ៊ានជាមួយនឹងពួកម៉ាហ្វីយ៉ាចិនដែលចូលមករកស៊ីនៅស្រុកខ្មែរផងហ្នឹងបាទហ៊ានតែចាប់ធ្វើបាបខ្មែរគ្នាឯងហ៊ានតែចាប់គណៈបពប្រឆាំងអ្នកទៅព្យួរស្រែវទៅទៅទៅខ្វៀលគោបដើគាត់ទាំងអត់មានស្បែកជើងឃើញទេបាទទៅលួចវាយគេពីក្រោយហ៊ានតែសម្លាប់បណ្ឌិត អីកែមលីលោកជាវិជាអ្នកការពារប្រៃឈើឈុតបុធីហ៊ានតែអញ្ចឹងហ្នឹងបាទក្លាហានអីខ្លាំងបានតែអញ្ចឹងធ្វើបាបតែខ្មែរគ្នាឯងហ្នឹងបាទមានតែហ៊ានប្រកួតអីប្រឈមអីជាមួយនឹងកុំថាឡើយទៅដល់ប្រឈមជាមួយនឹងមេដឹកការឈ្លានពានពីបរទេសពីប្រទេសយួនពីប្រទេសផ្សេងផ្សេងហ្នឹងបាទហ៊ុនសែននឹងសូម្បីតែអឺចាប់អុកញ៉ាកាត់ឈើកាត់អ្នកលួច រោគស៊ីអភិជនខុសច្បាប់ហ្នឹងក៏មិនទាំងហ៊ានចាប់ផង បាទមិនទាំងហ៊ានចាប់ផងអញ្ចឹងមិនថាកុំមកអួតបាទកុំអួតបាទបាទហ៊ុនហ៊ុនសែនហ្នឹងយើងយើងដឹងស្រាប់ហើយកាលពីប្រមាណឆ្នាំមុនរឿងតាអរបស់ជនជាតិចិនមួយដែលដែលចង់ដកយកទៅដាក់ក្នុងកន្លែងថៃរសាកន្លែងសួនសត្វហ្នឹងបាទឃើញហ៊ុនសែនមិនហ៊ាននឹងយកច្បាប់កម្ពុជាយើងមកអនុវត្តផងច្បាប់នៅប្រទេសកម្ពុជាយើងចំពោះសត្វដែលសាហាវសត្វអីចឹង គឺមិនអនុញ្ញាតឲ្យចិញ្ចឹមទេប៉ុន្តែហ៊ុនសែនដោយសារតែយកចិត្តចិនសូម្បីតែជនជាតិចិនកពិកបុកមករស់នៅ ក្នុងប្រទេសកម្ពុជាក៏ក៏ហ៊ុនសែនគឺគឺទៅរណបគេតែគឺរណបជនជាតិចិនធ្វើបាបធ្វើបាបបានតែប្រជា ជនខ្មែរយើងចឹងមែនលោកតាលេនិយាយនឹងគឺ ត្រឹមត្រូវបាទបាទហ្នឹងហើយបងហើយជនជាតិចិនហ្នឹងមិនមែនថាជនជាតិចិនគេធ្វើត្រឹមត្រូវតាមច្បាប់ទេបង គឺ ខុសច្បាប់ទៅទៀតយកសัตว์ តោយកសត្វអីមកឃុំឃាំងចិញ្ចឹមហ្នឹងគឺខុសពីខុសពីច្បាប់ទៅទៀតហើយក៏មិនហ៊ានទៅទាំងប៉ះពាល់គេផងបាទហ្នឹងហើយបាទសិតតែហ៊ុនសែននឹងចេញសម្រួលឲ្យតោនឹងបានជួបម្ចាស់វាវិញអីអាណាយល់ចិត្តតោយល់ចិត្តអីអាណាការនោះមកឲ្យមានមានមានស្ដាប់ហ៊ុនសែនទេបងការនោះបាទបាទខ្ញុំខ្ញុំបានស្ដាប់ដែរខ្ញុំស្ដាប់ទៅដល់ហួសហួសចិត្តពីព្រោះនៅប្រទេសកម្ពុជាយើងហ្នឹងគឺមានខាងអង្គអង្គការគេថា Wildlife អ្នកដែលមកទទួល ខុសត្រូវធ្វើការចិញ្ចឹមសត្វហ្នឹងនិយាយគេមានការសិក្សា study ពីបញ្ហាចរិតសត្វការចិញ្ចឹមរបស់គេគឺគឺគេចង់ឲ្យសត្វរស់នៅដោយដោយធម្មជាតិឲ្យមានសេរីភាពយើងក៏ដឹងថាពួកចិនហ្នឹងវាយកសត្វតោហ្នឹងមកចិញ្ចឹមមានន័យអីទេពីព្រោះចិនហ្នឹងវា ចូលចិត្តទៅនាមទម្លាប់ពួកវាយកប្រមាត់ខ្លាប្រមាត់អីនឹងធ្វើថ្នាំអីគឺបើតាមខ្ញុំយល់អញ្ចឹងបើដល់ពេលសត្វនឹងធំវាអាចធ្វើឲ្យសត្វនឹងឈឺឬក៏សម្លាប់យកគ្រឿងក្នុងយកអីចឹងអានឹងជាការមួយដែលថាយើងបំផ្លាញបំផ្លាញសត្វហ្នឹងគេថាគេថា animal abuse នៅក្នុងសហរដ្ឋអាមេរិកនេះយើងយើងអាចកំចាត់សត្វចឹងបានហើយហើយបាទប្រទេសប្រទេសយើងគឺមានច្បាប់ហេតុអីមិនគោរពច្បាប់ គឺមកពីអាមេដឹកនាំនឹងអត់ចេះគោរពច្បាប់ឃើញទេសូម្បីតែសត្វតោរបស់ចិនមួយក៏មិនហ៊ានក៏មិនហ៊ានប្រឆាំងជាមួយចិនហ្មងហើយពួកនេះចេញមក comment ណាសិតតែស្អីណាសម្ដេចមិនភ្លើទេសម្ដេចហ្នឹងភ្លើជាងគេហ្នឹងគឺអត់ភ្លើជាងគេសូម្បីតែសត្វតោមួយក៏ចេញមកមុខមកដោះស្រាយដែរមិនដែរមេដឹកនាំប្រទេសគេមួយមួយគេដែរខ្វល់រឿងបញ្ហាអញ្ចឹងគេមានអ្នកការងារគេគេគ្រប់តាមច្បាប់ទម្លាប់របស់គេបាទបាទ ហ្នឹងហើយបង មួយនឹងគេឆ្លើយមកទៀតហើយបាទគេថាអីបើពួកយើងចង់ដោយអ៊ុយក្រែនមិនក៏ពួកយើងមិនស្ម័គ្រចិត្តទៅវាយរុស្ស៊ីខ្ញុំចង់ប្រាប់ចែកកុំឈួតបាទកុំឈួត អ៊ុយក្រែនគេឆ្លោះជាមួយរុស្ស៊ីគឺជាប្រទេសតូចតាចដែលតតាំងជាមួយនឹងរុស្ស៊ីជាមហាយៈចំណែកពួកយើងនឹងគឺអត់ខុសពីអ៊ុយក្រែនទេពីព្រោះពួកយើងបាក់ដៃទៅទេអ្នកប្រជាធិបតេយ្យយើងតតាំងនឹងជនផ្ដាច់ការដែលកាន់កំភ្លើងគម្រាមកំហែងប្រជាពលរដ្ឋខ្មែរយើងសប្ដាហ៍អានឹងមិនខុសគ្នាទេបាទអត់ខុសគ្នាទេអានឹងហើយដែលគឺទឹកចិត្តពួកយើងនឹងគឺមិនខុសពីប្រជាជនអ៊ុយក្រែនទេបាទគឺយើងជាអ្នកអត់មានអាវុធប៉ុន្តែយើងប្រឈមយើងហ៊ាន បាទរិះគន់របបហ៊ុនសែនយើងហ៊ាន ស្ដីឲ្យការដឹកនាំមិនត្រឹមត្រូវរបស់ហ៊ុនសែននឹងបាទអាត្រង់ចំណុចហ្នឹងហើយដែលយើងហ៊ានបាទពួកវាវិញទោះបីជាដឹងថាហ៊ុនសែននឹងបាទកាប់ឈើបំផ្លាញធនធានធម្មជាតិយកទៅឲ្យ ជនបរទេសក៏ពួកវានៅតែដឹងគុណហ៊ុនសែនបាទហ៊ុនសែនតែខ្ចីលុយចិនទៅពាក់លុយចិនវ៉ាន់កហើយយកលុយមកដាក់ឈ្មោះខ្លួនឯងសង់ផ្លូវសង់អីដាក់ឈ្មោះខ្លួនឯងហ្នឹងក៏វានៅតែអរគុណហ៊ុនសែនដែរហើយខ្លួនឯងត្រូវកូនចៅនេះបាទត្រូវចិញ្ចឹម សងបំណុលទៅប្រទេសចិនវិញណាអត់ដឹងតែខ្លួនឯងនឹងរាល់ថ្ងៃនឹងហេតុអីបានជាភ្លើងប្រើថ្លៃជាងប្រទេសថៃប្រទេសយួនហេតុអីបានជាសាំងនឹងថ្លៃជាងថៃនិងយួនហេតុអីបានជា ទំនិញផ្លែឈើម្ហូបទាំងអស់ត្រូវទទួលទិញពីយួនដែលខ្លួនឯងប្រជាកសិករយើងមានលទ្ធភាពដាំស្វាយដាំបន្លែដាំអ្វីអ្វីគ្រប់បែបយ៉ាងដីធនធានធម្មជាតិរបស់ខ្មែរយើងជាដី មានជីវជាតិជីជាតិប្រទេសខ្មែរយើងគឺជាប្រទេសដែលមានដីគេហៅថាតំបន់ទំនាបកណ្ដាលដែលយើងរៀនភូមិវិទ្យាកាលពីនៅក្មេងៗណាបង ទំនាបកណ្ដាលដែលនៅជុំវិញបឹងទលេសាបហ្នឹងគឺ គឺដីទាំងអស់ហ្នឹងគឺមានមានជីវជាតិណាស់យើងដាំអីក៏ក៏បានទទួលផ្លែទទួលផលល្អដែរហើយសិតតែជាបន្លែផ្លែឈើធម្មជាតិទៀតហេតុអីបានជាយើងទៅទិញរបស់ពីយួនបាទដោយសារអីដោយសារតែការដឹកនាំហ្នឹងឯងដោយសារតែហ៊ុនសែនល្ងងហ្នឹងឯងហើយអាលុយដែលបានប្រមាណហ្នឹងមកហ្នឹងគឺត្រូវសងបំណុលទៅគេជាពាក់បំណុលចិនខ្មែរយើងជាពាក់ចិនមិនដឹងជាប្រមាណឆ្នាំដែលត្រូវសងគេអស់ បាទអារឿងហ្នឹងឯងរឿងហ្នឹងឯងសួរថាបើខ្មែរយើងសងចិនវិញគឺថាយើងបានលុយប៉ុណ្ណាមិនបានពីលុយការប្រមូលពុនមិនដកលុយរត់ទៅសងចិនហើយលុយរត់លុយប្រមូលពុនហ្នឹងបានមកពីណាសួរថាហេតុអីបានជាឡាននៅអាមេរិកតម្លៃ50000យកទៅលក់ទៅខ្មែរពី100000បាទសួរវាមើលបាទសួរវាមើលវាចេះយកគួរក្បាលគិតទេបាទហ្នឹងហើយបងបាទពួកពួកអននឹងវាដូចថាខ្វះការមានចំណេះចេះដឹងខ្វះការរៀនសូត្រណាវាអត់វាមើលអត់ឃើញដែរ ដែលប្រទេសកម្ពុជាហ្នឹងគេគេប្រកាសច្បាប់គេគេថាគេអត់យកពន្ធដារទេគេអត់យកពន្ធដារពីប្រជាជនទេប៉ុន្តែពួកវាអត់យល់អាពន្ធដារដែលគេដែលគេដកដែលគេបានមកពីហ្នឹងគឺដោយសារទំនិញអស់ហ្នឹងឯងទំនិញអស់ហ្នឹងគេបូកបញ្ចូលជាមួយអាតម្លៃដែលទិញប្រើប្រាស់សពថ្ងៃដោយពួកស្រុកខ្មែរទៅចាក់សាំងឬក៏ទិញអាកំប៉ុងបៀអាកណ្ដាស់ គៀតអាចអាស្អីស្អីសពគ្រប់ហ្នឹងហើយជាពិសេសអាបន្លែផ្លែឈើមកសុកយូនហ្នឹងអាហ្នឹងសិតពន្ធដារគេបោកនៅនឹងរួចហើយវាខុសពីយើងនៅសហរដ្ឋអាមេរិកនេះយើងទិញអាតម្លៃវត្ថុផ្សេងបើគេបោកតាក់អាពន្ធដារគេពីលើផ្សេងអាហ្នឹងគេគេបែងចែកឲ្យឲ្យយើងឃើញអញ្ចឹងដើម្បីឲ្យប្រជាជនយើងយល់វាពួកស្រុកខ្មែរវាវាអត់យល់ខាងហ្នឹងវាថាអូគេអ្នកជាពាក់លុយទៅវាមិនបានសងហ្នឹងប៉ុន្តែវាអត់ដឹងថាការចំណាយរបស់វាសពថ្ងៃហ្នឹងរោបានប្រមាណចំណាយ តិចនេះតិចនោះអាហ្នឹងសិតជាការបងបងពុនឲ្យឲ្យរដ្ឋបាទត្រឹមត្រូវហើយបងយើង យើងឃើញប្រជាប្រដ្ឋខ្មែរយើងសពថ្ងៃហ្នឹងគឺគាត់រស់នៅវេទនាដោយសារតែអាតម្លៃចំណេញខ្ពស់កប់ពពករីឯប្រាក់ខែមន្ត្រីរាជការបើកមកចាយបានតែមួយអាទិត្យហ្នឹងគឺអស់ហើយបាទហើយពួកវានៅតែមិនដឹង ណាបាទដូចបងយើងនេះចឹងអាភ្លើងអគិសនីយើងប្រើដោយសារអីដោយសាររដ្ឋហ្នឹងគេកំណត់ពុនគេបងពុនគេដកពុនច្រើនដើម្បីយកលុយនឹងចូលរដ្ឋអញ្ចឹងប្រជាពលរដ្ឋខ្មែរយើងដល់បងភ្លើង1គីឡូ1គីឡូថ្លៃប្រទេសជិតខាងហ្នឹងអាហ្នឹងឯងដែលយើងសងសងទៅគេរាល់ថ្ងៃហ្នឹងអត់ដឹង ខ្លួនទេហើយយើងចាក់សាំង1លីត្រប្រហែល5 6000 5 6000ហ្នឹងហេតុអីបានសាំងយើងថ្លៃចេះខ្លាំងម៉េះដោយសារតែក្នុងចំណោមសាំង1លីត្រហ្នឹងគឺយើងត្រូវដកអាលុយហ្នឹងទៅសងគេប្រហែលបាទមានន័យថាយើងចាក់សាំងក្នុង1លីត្រណាបងប្អូន តម្លៃសាំងដែលគេនាំចូលមកតម្លៃប្រហែលខ្ទង់3000ហើយបងប្អូនចាក់ដល់ទៅ5000មានន័យថាអីមានន័យថាអា2000ទៀតហ្នឹងគឺបងប្អូនជាអ្នកសងចិនណាបងប្អូនសងបំណុលគេយកលុយនោះសងបំណុលចិនណាមិនតែមកសងបំណុលចិនទេហ៊ុនសែនពុកឲ្យលួយកាប់គេទៅឲ្យកូនចៅគាត់ទៀតណាបាទអញ្ចឹងហើយបើថាបងប្អូនទៅគិតពិចារណាអំពីចំណុចទាំងអស់ហ្នឹងបាទរឿងដែលយើងចាក់សាំងរាល់ថ្ងៃយើងចាក់សាំងមួយលីត្រហ្នឹងតើយើងសងចិនប្រមាណបាទយើងកាត់ចំនួនលុយនឹងបដាបដាទៅគិតមើលខ្លួនឯងទៅដកខ្ទង់ដកចំណាយនឹងនឹងនឹងពិចារណាមើលទៅបាទហើយយើងបងភ្លើងមួយ ខែមួយខែភ្លើងយើងប្រើអស់ប្រមាណ10 20ម៉ឺនហ្នឹងបាទបងប្អូនត្រូវដឹងអាក្នុងចំណោមលុយ10 20ម៉ឺនហ្នឹងគឺកាត់យកទៅសងសងអាហ៊ុនសែនខ្ចីបំណុលគេហ្នឹងប្រមាណបាទហើយបងថ្លៃទឹកបាទបងថ្លៃទឹកគ្រប់បែបយ៉ាងចំណាយដែលបងប្អូនប្រជាពលរដ្ឋយើងត្រូវចំណាយទៅអឺ អស់ថ្លៃហ្នឹងគឺដោយសារអីដោយសារតែត្រូវដកលុយហ្នឹងយកទៅបង់ពន្ធទៅរត់ឲ្យរត់យកលុយហ្នឹងទៅសងបំណុលដែលហ៊ុនសែនខ្ចីបាទហ្នឹងហើយដែលដែលជាទុកវេទនារបស់ប្រជាពលរដ្ឋខ្មែរហើយហេតុអីបានជាអាអារបស់បន្លែផ្លែឈើហ្នឹងបែរជាហ៊ុនសែនឲ្យចូលពីប្រទេសជិតខាងច្រើនម្លេះទាំងថៃទាំងប្រទេសយួនដោយសារតែបន្លែផ្លែឈើអស់ហ្នឹងពេលចូលមកហ្នឹងអាកោយហ្នឹងវាបានពុនណាបង បាទបាទវាដូចបងពុនវាបានអាលុយពុនហ្នឹងវាយកទៅសោកមេវាវាយកទៅដាក់តម្កល់ទៅរីឯបងប្អូនបលែបងប្អូនប្រជាពលរដ្ឋគេគាត់ដាំបានពីក្នុងចំការពីក្នុងអីមកហ្នឹងគឺលក់ទៅប្រជាពលរដ្ឋខ្មែរយើងផ្ទាល់ដោយមិនចាំបាច់មានការបងពុនអាហ្នឹងវារកចំណូលបានទេបាទវាមិនអាចរកចំណូលបានពីពួកគាត់ហ្នឹងឯងបានជាវាបើកឲ្យមានអាបលែផ្លែឈើជ្រូកជ្រូកមានជំងឺជ្រូកអីចូលមកឲ្យខ្មែរយើងហូបហ្នឹងដោយសារតែវាបានអាចំណូលពុកអលួយហ្នឹងឯងបាទហ្នឹងហើយបាទ បាទហើយហើយម្យ៉ាងទៀតអឺវារីអកិសនីដែលដែលសាងសង់នៅស្រុកខ្មែរប្រមាណកន្លែងហ្នឹង ដែលមានក្រុមហ៊ុនចិនពាក់កដាលហ្នឹងក្រុមហ៊ុនយួនមានខ្លះបើ បើតាមសមត្ថភាពរដ្ឋាភិបាលហ្នឹងដូចជាមានមិនដល់10%ផងដែលដែលមានហ៊ុននៅក្នុងអាអាទំនប់វារីអកិសនីហ្នឹងហើយការសាងសង់នឹងដោយការគ្មានការស្រាវជ្រាវសិក្សាពីពីប្រព័ន្ធទឹកឥឡូវដូចថា ទំនប់វារីអកេសនីប្រមាណហ្នឹងគឺទឹកគឺទឹករាក់គឺខ្វះអត់មានអាច produce electric បានណាឥឡូវឥឡូវជាការពិបាកពិបាកមួយភាសាទៀតហើយពិបាកមួយភាសាទៀតអាការវារីអកេសនីដែលដែលចិនសាងសង់ហ្នឹងគឺមិនអាច produce enough not enough electricity បាទបាទត្រូវហើយបងពីព្រោះចិនហ្នឹងគេបានសាងសង់អា ទំនប់បារីអកិសនីនៅទន្លេមេគង្គលើនៅខាងប្រទេសគេនោះនៅពេលដែលគេបានសង់អាទំនប់នឹងមួយជាន់ហើយដូច្នេះអាទឹកដែលហូរមកខាងក្រោមនោះវាខ្សោយបាទវាខ្សោយវាលែងហូរខ្លាំងមកដូចមុនទៀតហើយហើយបើយើងយកលុយចិនមកសាងសង់ទំនប់បារីអកិសនីនៅស្រុកខ្មែរសាងសង់បានប្រមាណបើទឹកវាហូរមករិចរិចហ្នឹងបាទហើយលេសដែលគេសាងសង់ទំនប់វារីអគិសនីហ្នឹងគេថាម៉េចគេគេថាអីគេដីបាតអាងគេកាប់ឈើឲ្យឡើងវាលបាទកាប់ឈើឡើងវាល ជីករោគរ៉ែនៅជំវិញនឹងឡើងអលាយបាទឡើងអលាយដឹងឯងដឹងឯងថាអាទំនប់នឹងបើកមកធ្វើអីបាទមានទឹកណាហូរមកបាទទំនប់ហ្នឹងគ្រាន់តែជាទំនប់ប្រឆោតណាបងប្អូនបាទទំនប់ប្រឆោតណាលេសរបស់គេហ្នឹងគឺកាប់ឈើនៅជុំវិញអាងហ្នឹងបាទបាទកាប់ឈើហ្នឹងហើយអាឈើខ្លះហ្នឹងវាកាប់ឆ្ងាយខុសពីអាតំបន់ទំនប់ហ្នឹងណាបងវាដឹកឈើហ្នឹងវាកាប់ហើយវាដឹកឈើចូលទៅក្នុងអាតំបន់អាងហ្នឹងវាដឹកចេញមកវិញបើថាអាហ្នឹងឈើបាត់អាងឈើបាត់អាងបាទបាទហ្នឹងឯងបាទ ហ្នឹងឯងបាទយើងអលឿយអលុតដោយសារតែអំពើពុកអលួយដោយសារតែរបបហ៊ុនសែនហ្នឹងហើយបងប្អូននៅតែមើលមិនយល់បាទមើលមិនយល់ហើយអ្នកគ្រប់គ្រងរបបហ៊ុនសែនហ្នឹងគឺខ្ញុំសូមសរសើរឲ្យបាទពិតជាភ្លឺកំណត់ហៅកម្រិតស្តង់ដារមែនតើបាទអ្នកខ្លះអានេះខ្ញុំនិយាយអ្នកដែលគ្រប់គ្រងផ្កាប់មុខនេះខ្ញុំអ្នកខ្លះគាត់គ្រប់គ្រងតែជារូបភាពទេបងប៉ុន្តែក្នុងចិត្តគាត់គាត់ដឹងណាគាត់ដឹងថាហ៊ុនសែននឹងយ៉ាងម៉េចអីយ៉ាងម៉េចគាត់ដឹងបាទគណៈបពាជាជនអ្នកគ្រប់គ្រងអ្នកនៅក្នុងគណៈបពាជាជនមិនមែនពួកគាត់មិនដឹងទេបាទអ្នកខ្លះគាត់គាត់ គាត់ដឹងប៉ុន្តែគាត់រស់នៅក្នុងអាសំណាញ់គេនេះគាត់ត្រូវតែធ្វើអ្វីដើម្បី គេឯងប៉ុន្តែបើសិនជាការបោះឆ្នោតមកដល់ណាបាទច្រើនណាស់អ្នកនៅក្នុងគណៈបព្វជិជនបោះឆ្នោតឲ្យបោះឆ្នោតឲ្យអ្នកប្រឆាំងដោយសារតែអញ្ចឹងហើយបានជាសមាជិករបស់គណៈបព្វជិជនមានប្រមាណលានអ្នកដល់ពេលស្លឹកឆ្នោតមកមិនបាននឹងបានពាក់កណ្ដាលផងសង្គ្រោះជាតិឈ្នះការឆ្នាំ2013បងបាទបាទខ្ញុំយល់ការបោះឆ្នោតនៅនៅប្រទេសកម្ពុជាយើង បើមានអាកោចបនឹងឯករាជ្យឲ្យមានច្បាប់ លាស់សេរីនិងយុទ្ធធម៌ពិតប្រកបហ៊ុនសែនក៏បើបើប្រជាជនគ្រប់គ្រងប្រហែលដល់10 10កៅអីផងអញ្ចឹងបានវាវាខំលួចខំប្រឹងធ្វើកលល្បិចដើម្បីកម្ចាត់គណៈបកសក្តិសគ្រូជាតិយើងចោលបាទបាទឥឡូវមានអ្នកមួយហ៊ុលញងនោះគេថាគេថាបោកនៅស្រុកអាមេរិកសាំង1លីត្រថ្លៃប្រមាណអូហើយបងឯងប្រាប់ទៅបង1លីត្រប្រមាណហើយបើយើងប្រាប់យើងចេះ រឿងសាំងនៅអាមេរិកកុំប្រៀបធៀបជាមួយអាមេរិកបាទកុំប្រៀបធៀបជាមួយអាមេរិកសួរថាខ្មែរសាំងមួយលីត្រប្រមាណថៃហើយនឹងយួនគេចាក់សាំងមួយលីត្រប្រមាណសួរវាអញ្ចឹងវិញបាទបាទបាទបាច់មកប្រៀបធៀបអីឆ្ងាយនៅអាមេរិកទេបាទហើយខ្ញុំចង់ប្រាប់ខ្ញុំចង់ប្រាប់មួយអាល្ងងហ្នឹងនៅស្រុកអាមេរិកគេអត់ប្រើលីត្រទេគេប្រើហ្គាឡុនគេក្នុងមួយហ្គាឡុនអាចមានចិត្ត3លីត្រជាងចិត្ត4លីត្រអូខេក្នុងមួយហ្គាឡុនយើងនៅនេះ ចិត្ត3 4លីត្រនិយាយគិតមកកន្លងតែ4ដុល្លារទេឬក៏ចិត្ត5ដុល្លារតាមរត់ខ្លះខ្លះបើបើគិតចេញជាលីត្រវិញបើវាឆ្លាតបន្តិចវាចេះគិតប្រាប់ប៉ុណ្្នឹងហើយយកទៅគិតខ្លួនឯងតើសាំងខ្មែរលីត្រប្រហែលខ្ញុំចង់សួរបងប្អូនដែលកំពុងមើលបងប្អូនគាត់ខមមិនមកតើសាំងនៅក្នុងប្រទេសយើងបច្ចុប្បន្នហ្នឹងអាសាំងធម្មតាហ្នឹងក្នុង1លីត្រតម្លៃប៉ុន្មាន បាទសូមបងប្អូនជួយខមមិនតិចបាទសាំងសាំងធម្មតាបាទសាំងធម្មតាតើបច្ចុប្បន្នហ្នឹងតម្លៃប៉ុន្មានបាទ ចង់ប្រៀបធៀបបន្តិចបាទឲ្យពួកនឹងបើកភ្នែកមើលបាទបាទចាំមើលខមមិនបងប្អូនបាទអឺមិនគិតជាលុយខ្មែរបងមិនទាន់មានទេបើចាំបន្តិចទៀតបាទចាំបន្តិចទៀតដល់ពេលយើងឃើញហើយចាំយើងយើងបន្តបកស្រាយតទៀតបាទបាទបាទហើយនេះខ្ញុំបង្ហាញនេះ គឺតម្លៃប្រេងតម្លៃសាំងនៅក្នុងប្រទេសយួនណាបាទបាទក្នុង1លីត្រ ក្នុង1លីត្រគឺ1ដុល្លារអឺ25សេនបាទបាទបាទបាទហើយអឺនៅនេះឃើញបងប្អូនក៏ដាក់5250រៀលបាទអ្នកខ្លះថា5300អ្នកខ្លះ5500បាទអ្នកខ្លះក៏ថា6000ណោះបាទអូអាហ្នឹងក៏តាមតំបន់តាមខេត្តទៀតបាទបាទឃើញទេឃើញថ្លៃជាងយួនទេបាទបាទឥឡូវនេះនេះតម្លៃសាំងនេះយួននេះបាទបាទអាហ្នឹងគិត បាទនៅថ្ងៃទី25បាទឥឡូវនេះខ្ញុំបង្ហាញនៅក្នុងប្រទេសថៃម្ដងហើយអ្នក comment មិញឥឡូវមើលមើលទៅបាទបាទបាទប្រទេសថៃគឺ1លីត្រ1ដុល្លារ36សេនបាទប៉ុណ្ណឹងក៏នៅល្មមអត់ថ្លៃអត់ថ្លៃប្រហែលអត់ខុសពីស្រុកខ្លួនប្រហែលទេបាទបាទបាទបាទអញ្ចឹងបានថាអឺ សាំងធម្មតា គឺតម្លៃ5000បាទ5100បាទបាទហ្នឹងហើយបាទបាទគឺ ថ្លៃជាងប្រទេសជិតខាងបាទយើងយកលុយខ្មែរចែកជាដុល្លារស្មើប្រមាណបងប្អូនបាទបាទនៅតែថ្លៃនៅតែថ្លៃបាទបាទអឺមានបងម្នាក់នោះថាមកកាឡុន3រៀល5សាំងនៅថោមឯងបង នៅរត់ណាឬថោមឥឡូវចប់4រៀលជាងអូគាត់នៅគាត់នៅ Houston បង អូតើ Houston សាំងនៅថោកអាហ្នឹងអា regular regular គឺចូល4 reel ជាងខ្ញុំសង្ស័យតែគាត់ចាក់នៅអីគេនៅ Costco ឬក៏នៅ Sam Club ឯងពីព្រោះបើខ្ញុំចាក់ធម្មតាអា regular អាសាំងធម្មតាហ្នឹងគឺតម្លៃ4ដុល្លារបាទ399ណា399 4ដុល្លារបាទនៅកន្លែងខ្លះ4ដុល្លារជាងនៅខាងខ្ញុំនេះបាទ បាទអូខេចុះឥឡូវលោកតាលេខតើមានប្រធានបទអីបកស្រាយទេទៀតទេបន្ទាប់ពី បញ្ហាហ៊ុនសែនមកមកមកអាមេរិកនឹងយើងនាំបងប្អូនយើងនាំរឿងបាតកម្មម្ដងទៀតខ្ញុំចង់ប្រកាសបងប្អូនយើងឲ្យទៅឲ្យបានច្រើនកកដើម្បីបាទទទួលហ៊ុនសែនជាលោកចុងក្រោយបងប្អូនណាកុំឲ្យស្ដាយខកខ្លួនថាស្ដាយណាហ៊ុនសែនមកគឺអត់ស្មើនេះទេ បាទ1ដុល្លារស្មើនឹង1ដុល្លារស្មើនឹង4085រៀលបាទបាទបើបើនិយាយចឹងមានលុយខ្មែរចុះថោកអីចឹងវាតាមកន្លែងបងបាទវាតាមកន្លែងបាទបាទបាទដូច្នេះក្នុងមួយអឺក្នុងក្នុង1លីត្រគឺស្មើនឹង ប្រហែលជា1ដុល្លារ 26សេន25 26សេននេះហ្នឹងឯងខ្ទង់ប៉ុណ្្នឹងឯងបាទបាទថ្លៃបាទនៅថ្លៃបាទថ្លៃជាងស្រុកថៃថ្លៃជាងស្រុកយួនបាទអ្វីដែលយើងកំពុងតែនិយាយហ្នឹងបាទថ្លៃជាងនោះខ្ញុំខ្ញុំចង់មានន័យថាម្នាក់នោះ comment មិញ1ដុល្លារបាទដូចជាលុយរៀលស្មើនឹង4085រៀលលុយខ្មែរអញ្ចឹងមានន័យពីបាពីដើមខ្ញុំធ្លាប់តែដូរ1ដុល្លារវាបាន4000រៀលអញ្ចឹងបាទឥឡូវ1ដុល្លារ ខ្លាចជា4085អាហ្នឹងជាលុយលុយរៀលចុះថោកហើយលុយរៀលចុះថោកបាទបាទបាទបាទបាទគាត់ថានៅ Houston មួយមួយកាឡុនដល់3ដុល្លារ65ទេនៅ Houston ថោកបាទថោកជាងនៅខាងខ្ញុំ East Coast នេះថោកថោកជាងខាងខ្ញុំដុល្លារទៀតខ្ញុំមុននឹងខ្ញុំចាក់3ដុល្លារ99បងបាទវាស្មើនឹង ស្មើនឹង60ស្មើនឹង90សេណាមួយលីត្របាទបាទហើយហើយយើងចង់ប្រាប់ដល់ដល់បងប្អូនយើងអ្នកតាមដាននឹងផងសហរដ្ឋអាមេរិកនេះគឺជាប្រទេស គេមួយដែលមហាអំណាចសម្បូរសាំងហើយជាពិសេសអាសាំងហ្នឹងគេគេទិញទៅដល់ខែគេទិញអាប្រេងសាំងឆៅហ្នឹងមកគេមកចម្រាញ់នៅ ស្រុកគេគេមកចម្រាញ់នៅប្រទេសគេដើម្បីអឺ ហើយគេមានអាវិធីគេលាយសាំងលាយអីមិនដើម្បីឲ្យសាំងនឹងមានគុណភាពល្អទៀតប៉ុន្តែប្រទេសកម្ពុជាយើងសួរអឺសាំងអស់ហ្នឹងតើតើទិញពីណាមកខ្ញុំសង្ស័យថាទិញតែពីស្រុកយួនទេយើងទិញអាសាំងដែលគេចម្រាញ់ហើយហើយសុតបដ ாய் យកមកយកមកប្រើប្រាស់ប្រយព្រោះស្រុកយើងអត់មានកន្លែងរោងចក្រចម្រាញ់ប្រេងសាំងទេយើងមានដងប្រេងដែរហ៊ុនសែនបូមយកទៅលក់បាត់ចោលថាចោលលួចយើងគិតមើលដងប្រេងយើងនៅសមុទ្រកំពង់សោម បាទឥឡូវបងខ្ញុំមើលបងជួយមើលខមមិនបងប្អូនយើងបាទមើលខមមិនបងប្អូនយើងហើយបើសិនជាมันមានអីទេយើងអាចបញ្ចប់កម្មវិធីនៅក្នុងថ្ងៃនេះគាត់ថាយើងចង់អំពាវនាវអឺបងប្អូនឲ្យបានទៅចូលរួមនេះឲ្យបានច្រើនបាទបាទអឺ comment ដែលខ្ញុំមើលខ្ញុំមើលតែខាង ពួកប្រឆាំងទេប៉ុន្តែពួកយើងខាងស្របខាងអ្នកស្រឡាញ់ប្រជាធិបតេយ្យដូចគ្នា គឺគឺអរគុណបងប្អូនដែលចូលមកគ្រប់គ្រងប៉ុន្តែពួកប្រឆាំងយើងពួកពួកគណៈបកប្រជាជន ដែលចូលមកអុកឡុកពួកហ្នឹងវាមិននេះទេវាចូលមកអុកឡុកបាទដោយអត់មានអី comment អីអីច្រើនទៀតទេ comment មានតែប្រហែលអ្នក2 3អ្នកហ្នឹងយើងបានឆ្លើយតបរួចហើយក្រៅពីហ្នឹងមានតែ មានតែ comment ធម្មតាជាមួយបងប្អូនយើងបាទបាទហ្នឹងហើយបងបាទបាទហើយប្រៀបធៀបសាំងនៅហ្នឹងគឺឲ្យប្រៀបធៀបទៅនឹងប្រាក់ចំណូលគេ បាទត្រឹមត្រូវហើយបងបាទបាទបាទ ត្រឹមត្រឹមត្រូវលើកន្លែងនេះខ្ញុំចង់បន្ថែមទេចំពោះនៅសហរដ្ឋអាមេរិកជិបបីសាំងឡើងដល់ប្រហែលកន្លន់5រៀលក៏គេមានសមត្ថភាពចាក់ដែរទោះបីឡើងដល់6រៀលគេអាចចាក់បានដែរព្រោះព្រោះប្រាក់ខែការងាររបស់គេគេគេនឹងឡើង តាមនឹងទៀតបាទមិនមែនថាមិនមែនថាឡើងតែសាំងហើយប្រាក់ខែគេមិនឡើងទេបាទវាខុសពីស្រុកសន្តិភាពយើងដឹកនាំដោយមេដឹកនាំគេលើកបតប់បាទ បាទមេដឹកនាំគេលើកបន្ទប់ហ្នឹងគឺនិយាយទៅគឺតាំងពីគាត់ដឹកនាំមកតើមាន ពេលណា ដែលខ្មែរយើងប្រើសាំងទៀបជាងប្រទេសជិតខាង បាទយើងសួរពួកហ្នឹងបាទហើយអំពីថ្លៃភ្លើង អគិសនីជាដើមឥឡូវខ្ញុំមិនដឹង1គីឡូវ៉ាត់គេប្រើគេបង់ភ្លើងនៅស្រុកខ្មែរហ្នឹង1គីឡូវ៉ាត់ប្រមាណទេបាទ ហើយបងប្អូនគិតមើលទៅអាតម្លៃភ្លើងដែលបងប្អូនបង់រាល់ថ្ងៃហ្នឹងគឺដកយកលុយទៅបង់សងបំណុលគេហ្នឹងហើយខ្ញុំមិនដឹងថារាល់ថ្ងៃហ្នឹងហ៊ុនសែនសងបំណុលចាប់ផ្ដើមសងបំណុលចិនទៅវិញឬមួយក៏រងចាំដល់ទៅ អ្នកដតីមកកាន់ដឹកនាំទើបឲ្យចិនទា បំណុលអាហ្នឹងក៏យើងមិនដឹងដែរបាទហើយដូចនិយាយពីរឿងបំណុលហ្នឹងគឺខ្ញុំនឹកទៅដល់រឿងបំណុលរបស់លន់ណុលដែលហ៊ុនសែនចោទថាអាមេរិកហ្នឹងយកអឺ ទាបំណុលដែលទលាក់កបែកស្លាប់ខ្មែរហើយយកទៅទាបំណុលបាទចង់បញ្ជាក់ថាបំណុលដែលអាមេរិកទានឹងមិនមែនជាបំណុលនៅក្នុង សង្គ្រាម ដែលអាមេរិកជួយកម្ពុជាច្បាំងជាមួយនឹងតបយួនយាកកងហើយនឹងពួក ខ្មែរក្រហមទេណាបាទអ្វីដែលអាមេរិកចូលមកជួយ ខ្មែរច្បាំងជាមួយនឹងយាកកងហើយតបយួន ឆ្លៀនពៀនជាមួយនឹងដែលនៅពីក្រោយតបខ្មែរក្រហមហ្នឹងគឺគេអត់បានទាវ័យសុបីតែមួយសេនបាទបាទបំណុលដែលគេអាមេរិកទាហ្នឹងគឺបំណុលផ្សេងបាទបំណុលផ្សេងដូចជាធ្វើហេដ្ឋារចនាសម្ព័ន្ធនេះផ្សេងនោះទេអត់មានពាក់ព័ន្ធទៅនឹងរឿងសង្គ្រាម ទេបាទហ្នឹងយើងចង់ប្រាប់ទៅគណៈបកប្រជាជនរឿងបំណុលបំណុលអាមេរិកហ្នឹងវិញបាទបាទតាមខ្ញុំយល់បំណុលហ្នឹងដូចជា បំណុលសេដ្ឋកិច្ច ហើយខាងអាមេរិកខាងនេះក៏គេមិនទៀមទាដែរលុយប៉ុណ្ណឹង គេគេប្រៀបធៀបថា គេមិនស្មើនឹងតួកុន Hollywood គេថតថតគាត់មួយរឿងផងបាទលុយ350លានដុល្លារនៅដែលជាពាក់បំណុលអាមេរិកហ្នឹងការពិតគេមិនចង់បានវិញ គេក៏មិនចង់ឲ្យសងវិញដែរបើថាមកពី ហ៊ុនសែននឹងកអឺតកតោមពេកកអឺតកតោមដាក់គេពេកអំឡោះហើយបានជាបំណុលហ្នឹងគេអត់លុបចោលគេទុកឲ្យឡើងការប្រាក់ដល់ឥឡូវខ្ញុំឮសូរថាដូចចូលខ្ទង់4 500លានដុល្លារហើយព្រោះយើងយើងអត់សងគេយើងអត់សងគេហើយយើងឆ្លើយដាក់គេទៀតអាគេខំជួយគេខំជួយយើងកសាងប្រទេសតាំងពី23ដុល្លារមានការបោះឆ្នោតអីតាំងពីនឹងមកគេគេចង់ជួយយើងណាប៉ុន្តែមកពីការ កអឺតកតោមការឆ្លើយរបស់យើងមើងងាយគេពេកគេខំជួយយើងពេកបានគេຕົកបំណុលនឹងឲ្យកើតឡើងរហូតខ្ញុំជឿថាថ្ងៃណាមួយ បើសិន ជាមានរដ្ឋាភិបាលមួយដែលដែលល្អដែលស្របតាមឆន្ទៈប្រជាពលរដ្ឋបោះឆ្នោតឲ្យដោយពិតប្រាកដខ្ញុំយល់ថាលុយបំណុលដែលជាពាក្យអាមេរិកហ្នឹងគេនឹងលុបចោលដែរអានឹងតាមខ្ញុំយល់លុយប៉ុណ្ណឹងលុយតិចតួចណាស់សម្រាប់សហរដ្ឋអាមេរិកបាទដូចគ្នាហ្មងខ្ញុំយល់ស្របរឿងហ្នឹងដែរព្រោះ បំណុលនេះសម្រាប់អាមេរិកគឺវាមិនស្មើទៅនឹងអាលុយជំនួយដែលគេជួយឥតសំណងក្នុងមួយឆ្នាំមួយឆ្នាំមកលើប្រទេសកម្ពុជា ផងជំនួយឥតសំណងនោះគេជួយផ្នែកទៅលើការ សុខាភិបាលផ្នែកអប់រំផ្នែកសិទ្ធិមនុស្ស តាមរយៈអង្គការ USAID តាមរយៈអីផ្សេងផ្សេងហ្នឹងបងយើងឃើញហីបាទដែលមានចិនណាទៅបើកអង្គការមនុស្សធម៌ចិនណាទៅបើកអង្គការក្មេងកំព្រាជនពិការដែលដែលចិនណាទៅបើកអង្គការជួយខ្មែរ free free អញ្ចឹងបាទចិនទៅស្រុកខ្មែរមានទៅបើករោងចក្រមានទៅបើកកាស៊ីណូមានទៅបើកបនលបែងបើកអីកន្លែងការ៉ាអូខេពេស្យាអីហ្នឹងគឺអាហ្នឹងគេចាត់គេចេញទៅគេបើករោស៊ីគេរោស៊ីអញ្ចឹងបាទចេញទៅបើកក្រុមហ៊ុន ជីកតលេក្រុមហ៊ុនជីករ៉ែក្រុមហ៊ុន កាប្រៃក្រុមហ៊ុនអីចឹងទៅអាហ្នឹងឯងគឺជាអ្វីដែលចិនទៅធ្វើហើយអាមេរិកគេទៅគឺមានអង្គការអង្គការទាំងអស់ដែលបើកនៅស្រុកខ្មែរសិតតែអង្គការរបស់ប្រទេសសេរីដែលទៅជួយខ្មែរបាទអញ្ចឹងអាជំនួយហ្នឹងដូចបងថាអញ្ចឹងវាមិនស្មើទៅនឹងរដ្ឋាភិបាលគេជួយប្រជាពលរដ្ឋខ្មែរយើងមួយឆ្នាំមួយឆ្នាំទេបើគេចង់លុបនោះបាទបើគេចង់លុបនោះគឺគេលុបបានហើយប៉ុន្តែដោយសារតែទង្វើហើយនឹងចរិតហ៊ុនសែននឹង គឺគេមិនអាចលុបបំលល់នឹងបានទេគឺដរាបណារបបហ៊ុនសែនឬក៏គណៈបកប្រជាជននៅតែបន្តដឹកនាំនោះគឺអាបំណុលនឹងគេនៅតែទាហ្នឹងបាទបើសិនជាគណៈបកប្រឆាំងគាត់ឡើងទៅដឹកនាំវិញម្ដងយើងរៀបចំឲ្យមានតំណែងតំណងល្អជាពិសេសគោរពសិទ្ធិមនុស្សជាពិសេសយើងគោរពប្រជាធិបតេយ្យដោយអាមេរិកដែលគាត់តែងតែផ្សព្វផ្សាយរឿងប្រជាធិបតេយ្យហ្នឹងឲ្យប្រជាពលរដ្ឋបានយល់ដឹងខ្ញុំជឿថាគេនឹងកាត់យកជំនួយហ្នឹងយកទៅជំនួយហ្នឹងចេញបើមិនចឹងទេក៏គេកាត់យកឲ្យជំនួយហ្នឹង យកទៅអភិវឌ្ឍអឺប្រជាពលរដ្ឋខ្មែរអភិវឌ្ឍភូមិឋានវិញបាទអាហ្នឹងគឺគេនឹងធ្វើអញ្ចឹងបើតែរាបណារបបហ៊ុនសែននៅតែរណបចិនហើយឌឺដងដល់អាមេរិកដូចជាទៅវាយគេវាយសំណងជំនួយគេនៅកោះកុងអីមុនហ្នឹងបាទហើយសង់សង់សំណងចិនឡើងវិញហ្នឹងបាទអាហ្នឹងជាការដុតកម្ដៅគេខ្លាំងណាស់បងហើយទៅសុំឲ្យគេលុបបំណុលរបៀបម៉េចបាទអត់មុខឯកមុខក្រាស់យ៉ាងនេះបាទ បាទអាកន្លែងហ្នឹងមួយជាការមើងងាយជាការប្រមាថរបស់ គេមួយព្រោះសហរដ្ឋអាមេរិកគេគេជាមហាអំណាចមួយអ្វីដែលគេជំនួយគេផ្ដល់ឲ្យប្រទេសដែលប្រទេសកិច្ចក្រីក្រគឺជាថវិការបស់ប្រជាជនគេគេការការរោប្រាក់ការរោប្រាក់ចំណូល របស់ប្រជាជនគេ គឺគឺមាននឹងការពិបាកតម្រុំគេបានលុយ រាប់លានដុល្លារទៅជួយសាងសង់ឲ្យយើងហើយយើងមិនបានសួរគេមួយម៉ាត់មិនបានសុំទោសគេឲ្យយើងអាងខ្នងមេផ្ដាច់ការកុម្មុយនីសមកនៅមកនៅពីក្រោយខ្នងហើយយើងមកវាយបំផ្លាញរបស់គេគឺគឺគឺខឹងមែនទេមែនទេគ្រាន់គ្រាន់តែប្រទេសកម្ពុជាយើងជាប្រទេសមួយថាតូចតាចចំពោះនៅសហរដ្ឋអាមេរិកគេហៅថា third world country គឺអាប្រទេសមិនគ្រប់ច្បាប់ណាអាប្រទេស ខុសខើណាអ្វីដែលគេគេជួយគេគ្រាន់តែជួយដាស់តឿនដឹកនាំគេជួយបញ្យលគេបរៀនប្រជាជនយើងឲ្យមានចំណេះចេះដឹងគេគេគ្រាន់តែជួយបញ្យលខាងហ្នឹងឯងបើតាមបើតាមគេប្រទេសយើងមានបើមានមហាអំណាចមានកម្លាំងមានកងទ័ពអីទៅធ្វើចឹងដាក់គេគេបកករឿងដាក់ប្រាវបាត់ហើយបាទអានេះតាមខ្ញុំយល់ចឹងពេលព្រោះ ជនជាតិអាមេរិកកាំងគឺខ្ញុំធ្លាប់ធ្វើការជាមួយគឺគេមានសុជីវធម៌គេគេគោរពសិទ្ធិគេគោរពច្បាប់ការងាររបស់គេគេ ខ្លាំងណាស់មុននឹងគេធ្វើអ្វីមួយគេមានការវិភាគវែងឆ្ងាយណាបាទបាទអរគុណបងខ្ញុំអានខមមិនមួយចុះដោយសារតែបងថាចូលចិត្តអានខមមិនពួកខាងគណៈបព្វជិជនឥឡូវខ្ញុំឃើញមកចូលមកមួយហើយប៉ុន្តែខមមិនពីក្នុង YouTube ទេបងមើលអត់ឃើញទេបាទអឺគេឈ្មោះពេជ្រពេជ្រគេដាក់ថា បួសអាបំផ្លាញប្រទេសឯងអស់នឹងវាគ្មានប្រយោជន៍ទេមិនដឹងជាគាត់សំដៅឲ្យពួកយើងឬក៏គាត់សំដៅទៅលើហ៊ុនសែនទេបាទតែគាត់ថាពួកអាបំផ្លាញប្រទេសហ្នឹងណាពីព្រោះថាតើគណៈបពប្រឆាំងមានពេលណាដែលទៅបំផ្លាញប្រទេសបាទពួកយើងដែលទៅកាប់ព្រៃអស់មួយដើមទៅកាប់ឈើអស់មួយដើមដែលទៅលុបបឹងទៅលុបទន្លេលុបសមុទ្រដែលទៅអឺ បំផ្លាញព្រៃបាទទាំងអស់ហ្នឹងសួរថាអ្វីទៅដែលហៅថាបំផ្លាញប្រទេសហ្នឹងឲ្យគាត់យល់អាពាក្យថាបំផ្លាញប្រទេសហ្នឹងបើសិនជាគាត់យល់ប្រហែលជាបើសិនជាគាត់យល់មានន័យថាអ្វីដែលគាត់ខមមិនចូលមកហ្នឹងគាត់មិនខមមិនឲ្យយើងទេគាត់ខមមិនឲ្យពួកហ៊ុនសែនទេបាទបើគាត់យល់អាពាក្យថាបំផ្លាញប្រទេសហ្នឹងណាបងបាទហ្នឹងហើយបាទអឺបងមាន អឺមុននឹងនេះខ្ញុំចង់បង្ហាញបងប្អូនយើងឲ្យឃើញអំពីរូបភាព មួយរំភើបណាបងដែរយើងឃើញគណៈបកអឺដតីបាទគឺគណៈបកភ្លើងទៀនហ្នឹងគឺការជួបជុំនៅឯខេត្តប្រទីមានជ័យកាលពីម្សិលមិញណាបងបាទបាទនេះនេះគឺអឺបងឯងមើលរូបភាពនៅក្នុងខេត្តប្រទីមានជ័យបាទបាទបាទមើលចំនួនអ្នកចូលរួមគ្រប់គ្រងនៅក្នុងខេត្តប្រទីមានជ័យបាទនេះបាទបាទបាទ បាទនៅស្រុកស្វាយជ័យឃើញគាត់ដាក់មកបំពីស្វាយជ័យទីមិនជ័យបាទនេះក្រុងប៉ោយប៉ែតបាទអូអូខេបាទនេះបាទនេះគឺជាមេឃុំអនាគតមេឃុំអឺក្រុងប៉ោយប៉ែតដែរបងប្អូនបោះឆ្នោតគ្រប់គ្រងផងសង្កាត់ប៉ោយប៉ែតហ្នឹងបាទគឺជាស្ត្រីដែលជាកូន របស់លោកចៅវាសនាដែលឪពុកគាត់ហ្នឹងអតីតរបស់អឺ ចៅសង្កាត់សង្គ្រោះជាតិដែលត្រូវរបបហ៊ុនសែនចាប់ដាក់ឃុំបោះជាច្រើនឆ្នាំបាទបាទបាទប៉ែកនឹងបោះឆ្នោតគ្រប់គ្រងគាត់ទៅបាទបាទនេះគឺការចូលរួមដ៏ច្រើនមែនទែនបើទោះបីជាមានការគម្រាមកំហែងក៏ដោយយើងឃើញការចូលរួមបែបនេះគឺថាយើងគួរឲ្យរំភើបបាទនេះហើយបាទខ្ញុំចង់បញ្ជាក់ឲ្យខ្ញុំចង់ប្រាប់ថាបងប្អូនទៅសង្កេតមើលណាក្រុមណាក៏ដោយ សមាគមណាក៏ដោយតែថាមានគោលដៅចេញមកប្រឆាំងភ្លើងទៀនហើយគឺសិតតែធ្វើតាមហ៊ុនសែនទេបាទដើរចូលទៅរកផ្លូវហ៊ុនសែនហើយចង់ក៏ដោយមិនចង់ក៏ដោយគឺធ្វើទៅតាមនយោបាយហ៊ុនសែនហើយមានតែហ៊ុនសែនទេដែលស្អប់ភ្លើងទៀនមានតែហ៊ុនសែនទេដែលបង្កអាការលំបាកគម្រាមកំហែងភ្លើងទៀនណាបាទបាទដូច្នេះបើពួក សមាគមអីមាននេះនឹងធ្វើហ្នឹងគឺពួកហ្នឹងគឺធ្វើការងារឲ្យហ៊ុនសែនអីចឹងបងប្អូនកុំឲ្យយល់ច្រឡំតែប៉ុណ្្នឹងឯងបាទទោះបីគេគេយករូបលោកប្រធានទៅដាក់នៅក្នុងកណ្ដាលសមាគមគេក៏ដោយគេកាត់យករូបគាត់ទៅដាក់ទេមិនមែនគាត់ទៅនៅជាមួយក្រុមហ្នឹងទេសូមបងប្អូនកុំឲ្យមានការភ័ន្តច្រឡំបាទអូខេបងឥឡូវបងមានអីផ្ដាំបងប្អូនយើងជាចុងក្រោយទេបងបាទបាទអឺជម្រាបសួរបងប្អូនអរគ្នាម្ដងទៀតអឺទីវាយើងយើងចង់ផ្ដាំបងប្អូនចុងក្រោយនេះ ជាជាពិសេសបងប្អូនដែលនៅក្នុងសហរដ្ឋអាមេរិកនេះយើងត្រូវរួមដៃគ្នា យើងនាំគ្នាទៅធ្វើបាតកម្មប្រឆាំងហ៊ុនសែនទាំងអស់គ្នាហ៊ុនសែននឹងមកសហរដ្ឋអាមេរិកនៅថ្ងៃទី10 12 13ជាថ្ងៃកិច្ចប្រជុំកម្ពុជាអាស៊ានសហរដ្ឋអាមេរិកហើយក៏ជួបដាំផ្ញើទៅបងប្អូននៅប្រទេសកម្ពុជាផងយើងត្រូវចូលរួមគ្នាបោះឆ្នោតឲ្យគណៈបកភ្លើងទៀន ពីព្រោះមានតែគណៈបកភ្លឹងទៀនតែមួយគត់សប្តាហ៍ហ្នឹងដែលអាចមានកម្លាំងចូលលើធ្វើការក្នុងក្នុងរដ្ឋសភាទប់ទល់នឹងអំណាចផ្ដាប់ផ្ដាច់ការដើម្បីការពីអឺសិទ្ធិមនុស្សការពីសពបែបយ៉ាងទាំងអស់សម្រាប់ប្រជាជនខ្មែរយើងនៅប្រទេសកម្ពុជាបាទបាទអរគុណបាទខ្ញុំមានប៉ុណ្ណឹងបាទបាទបាទសូមអរគុណបងអឺដូចគ្នាបាទគឺ អរគុណចំពោះការចូលរួម របស់បងសគុណណាដែលគាត់បានចំណាយពេលវេលា ចូលក្នុងកម្មវិធីទូទាស់ហើយក៏ជាលើកទី1ហើយក៏អឺសូមកោតសរសើរបងចំពោះការឆ្លើយតបទៅនឹងខមមិនរបស់ពួកអឺ អឺគណៈបកប្រជាជនរងប្រកបមុខមួយចំនួន ប្រកាសបានឆ្លើយយ៉ាងល្អការបកស្រាយហើយយើងសង្ឃឹមថានឹងបងងាន់មានពេលចូលរួមនៅក្នុងអឺកម្មវិធីទូទួលនេតការនៅពេលក្រោយៗទៀតហើយក៏ចុងក្រោយនោះសូមជូនពរបងហើយនឹងក្រុមគ្រួសារឲ្យមានសុខភាពល្អហើយយើងនឹងជួបគ្នានៅទីក្រុង Washington DC ថ្ងៃទី12ខាងមុខនេះបាទសូមអរគុណបងបាទ បាទសូមអរគុណជូនពរដល់ដែលលើកដូចគ្នាហើយថ្ងៃហ្នឹងយើងនឹងជួបគ្នាទាំងអស់គ្នានៅនៅ DC បាទនៅ Washington DC បាទបាទអរគុណបង បាទសូមជម្រាបលាអរគុណជម្រាបលាជម្រាបលាបាទ